웹សូមបងប្អូនអរគ្នាបាទនៅខាងជួបគ្នាយូរអឺនិយាយទៅបងប្អូនដឹងហើយបើខ្ញុំសុខសប្បាយខ្ញុំឆ្លងកូវីដហ្នឹងហើយឆ្លងអឺ3 4ថ្ងៃហ្នឹងហើយឥឡូវនឹងពុំកើតទៅហ្នឹងហើយពុំកើតកូវីដទៅខ្ញុំឆ្លងកូវីដ19អឺ19អូមីក្រូនហ្នឹងហើយថ្មី បាទអត់អីធម្មតាដូចជាគ្រាន់តែក្តៅខ្លួនតិចតិចហើយអឺដូចមានអីកែវវានឹងធម្មតាទាំងអស់ហ្នឹងមានកម្លាំងមានអីធម្មតាហូបបានធម្មតាតែរើសម្រាប់នៅផ្ទះមួយអាទិត្យហ្នឹងឯងបាទអរគុណទីផ្សារអរគុណបាទហ្នឹងហើយជំរាបសួរបុផាផ្កាគេបោះហ្នឹងហើយជំរាបសួរបងប្អូនអរគ្នាបាទជំរាបសួរពីអិនបងប្អូនអរគ្នាបាទ ហ្នឹងហើយហើយសុខសប្បាយទេនៅខ្ញុំកើតណែកើតទៅកើតកូវីដថ្ងៃឆ្លងដល់ឆ្លងថ្ងៃថ្ងៃទី11នៅថ្ងៃទី11ហ្នឹងហើយហើយជំរាបសួរអឺសម្រាប់ស្វ័យខ្មែរហ្នឹងហើយឆ្លងប្រហែលថ្ងៃហ្នឹងហើយខ្ញុំហើយអាទិត្យនេះអាចជានៅនៅផ្ទះអឺរៀបឆ្នាំ អត់មានអីទេណាធម្មតាដូច្នេះបងប្អូនមិនបាច់ភ័យទេបើសិនជាបងប្អូនឆ្លងអីដូចជាមិនមានអីចាំបាច់ភ័យទេជាភាសាបងប្អូនដែលចាក់វ៉ាក់សាំងឲ្យគ្រប់ដូសណាមិនមានអីទេហ្នឹងហើយខ្ញុំបញ្ជាក់អញ្ចឹងហើយនិយាយទៅគឺអរគុណអាមេរិកហ្នឹងហើយបានចាក់សាំងបានបានផ្ដល់វ៉ាក់សាំងអីគ្រប់គ្រាន់ហើយយើងបានទទួលវ៉ាក់សាំងនឹងការពារជីវិតហ្នឹងហើយអត់អរគុណសន្តិភាពទេណាខ្ញុំបញ្ជាក់ឲ្យណាខ្ញុំអរគុណអាមេរិកហ្នឹងហើយ រាល់ថ្ងៃហ្នឹងហើយបាទតោះឥឡូវយើងមើលជជែកគ្នាលេងតិចហ្នឹងហើយខ្ញុំមិនដឹងថាមានអីសំខាន់ចាំបាច់ជជែកគ្នាជាមួយបងប្អូនប៉ុន្តែឃើញបងប្អូនយើងដែលតាមដានខ្ញុំជឿថាបានទទួលព័ត៌មានគ្រប់គ្រាន់ហើយនៅក្នុងការទទួលបានព័ត៌មានពីបញ្ហាផ្សេងផ្សេងរឿងផ្អាកប្រជុំអាស៊ានរឿងកាត់ក្តីលោករៀងកម្មសការអី ជាដើមគឺខ្ញុំជឿថាបងប្អូនបានទទួលហ្នឹងហើយឥឡូវយើងមើលកិច្ចប្រជុំអាស៊ានខ្ញុំនិយាយកិច្ចប្រជុំអាស៊ាននេះខ្ញុំខ្ញុំទៅជែកជាមួយអឺមិត្តភ័ក្តិនៅភូមាមកភូមានៅនេះច្រើនដែរខ្ញុំស្គាល់ភូមាប្រហែលជា3នាក់4នាក់នៅនេះមិនច្រើនប៉ុន្មានទេប៉ុន្តែភូមាវាច្រើននៅខាងផ្នែកខាងត្បូងហ្នឹងហើយនៅខាងត្បូងនៃប្រទេសអឺស៊ុយអែនគឺច្រើននៅខាងខ្ញុំនៅអត់ចូលច្រើនទេ ខ្ញុំស្គាល់ពីវិញ្ញាហ្នឹងហើយអឺជួបគ្នាចែកគ្នាថាម៉េចហ៎តែអឺនៅភូមិអឺជួបបាញ់គ្នានៅគេថាអត់ទេបាញ់គ្នារាល់ថ្ងៃជាផ្សេងភាពអញ្ជើញណាគឺអត់មានការជួបបាញ់ទេហើយអឺគ្នាមានការព្រួយបារម្ភមែនទែនតាក់ទងរឿងបងប្អូនសាច់ញាតិពីព្រោះពលរដ្ឋាភិបាលយុធា គឺថានិយាយទៅគឺថាមិនត្រឹមតែទៅបាញ់បហាប្រជាជនឬក៏អ្នកដែលមានអាវុធនឹងដៃទេភូមិភាសាហ្នឹងហើយសូម្បីតែសាច់ញាតដែលពួកវាដឹងថាមានសាច់ញាតបងប្អូនឬកូនអីរត់ទៅចូលព្រៃឬចូលចលនាតស៊ូប្រឆាំងអីហ្នឹងក៏ពួកវាយកមកវាយដំច្រំធាក់ធ្វើបាបកាប់សម្លាប់ចាប់ដាក់គុកដែរអាហ្នឹងនិយាយត្រង់ណា អានឹងខ្ញុំទៅចែកជាមួយពួកភូមិនៅនេះដែលគាត់សិស្សជនពីខ្លួនដែរហ្នឹងហើយអញ្ចឹងគាត់បញ្ជាក់ថាកិច្ចប្រំព្រៀងជប់បាយស្អីហ្នឹងគឺវាអត់មានទេអ្វីដែលធ្វើឡើងហ្នឹងគឺថាអឺមីងអ៊ុងឡាងធ្វើដោយចិត្តខ្លួនឯងណាធ្វើដើម្បីតែឲ្យគេទទួលភាពស្របច្បាប់របស់ខ្លួនទេបាទបាទដាវីអូមបាទប្រៃ ញ៉ាំអីប្រៃទាំងអស់គ្មានរសជាតិអូឡើយអ្នកកាលកូវីដហ្នឹងហើយខ្ញុំកាលកូវីដតែអត់ទេធម្មតាខ្ញុំអឺហូបអីក៏នៅដឹងជាតិនៅក្លិនណាជាតិវីងជូរចត់ប្រៃអីនៅទាំងអស់ដូចគ្នាបាទជំរាបសួរអឺពៅសវណ្ណាជំរាបសួរស្រឡាញ់គ្រួសារខ្មែរបាទជំរាបសួរបងប្អូនអរគ្នាហ្នឹងហើយជំរាបសួរតាមីងគេមូពីបារាំងហ្នឹងហើយបាយគ្នាយូរតាមីងសុខសប្បាយអរគុណច្រើនហ្នឹងហើយ អញ្ចឹងខ្ញុំគ្រាន់តែចង់ត្រឡប់ទៅវិញថា គឺការជប់បាញ់គ្នាហ្នឹង គឺអត់មានទេ ពួកគាត់បានបញ្ជាក់ថាថ្នាក់ដឹកនាំអឺពួកប្រឆាំងឬក្រមប្រឆាំងក្រមអ្នកប្រជាធិបតេយ្យมันបានចូលរួម នៅក្នុងការទទួលយកឬចុះហត្ថលេខាលើកិច្ចព្រមព្រៀងជប់បាញ់នេះទេ អានឹងទី1ទី2គឺអឺ ដែលមានលូនលាំងក៏មិនបានគ្រប់កិច្ចព្រមព្រៀងជួបបាញ់នឹងដែរគឺនៅតែបន្តគម្រាមកំហែង ធ្វើបាបអ្នកដែលប្រឆាំងខ្លួនគ្រប់ពេលវេលាមិនថាយប់មិនថាថ្ងៃគឺតាមប្រមាញ់មិនថាក្រុងមិនថាស្រែណាគឺនិយាយទៅគឺថាគាត់ថាគាត់រាល់ថ្ងៃគាត់ភ័យព្រួយគាត់មិនមែនជាអ្នក គ្រួសារគាត់មិនមែនអ្នកប្រឆាំងទេមិនមែនអ្នកប្រឆាំងនៅក្នុងកម្លាំងបដាវុធទេគ្រាន់តែជាអ្នកប្រឆាំងនឹងរបបមីនឡាងហើយគាត់រត់ភៀសខ្លួនមកក្រៅប្រទេសហ្នឹង6 7ឆ្នាំមកហើយតាំងពីសម័យមុនម្ល៉េះហ្នឹងហើយតាំងពីសម័យមុនលោកស្រីអង្សាសុជីគាត់ឡើងការអំណាចម្ល៉េះឹងគាត់ថាសម្រាប់គ្រួសារគាត់ក៏រស់នៅក្នុង ភាពភ័យខ្លាចដែរហើយមានការគំរាមកំហែងតាមចាប់ហើយឲ្យតែពួកវាដឹង ថាបើមានគ្រួសារណាមានកូនមានប្រពន្ធមានប្តីណាមានស្អីរត់ចូលជាមួយក្រោលចលនាតស៊ូវាចាប់គ្រួសារនឹងយកមកធ្វើបាបគំរាមកំហែងដាក់ពុកទាំងអស់ដាក់មិនដឹងខ្លួនក៏ពួកមីងលៀងចាប់ខ្ញុំដែរអាហ្នឹងដែរជារឿងមួយដែលបងប្អូនត្រូវត្រូវជិបស្វែងយល់ហ្នឹងហើយបាទជម្រាបសួរបងសុកលេងហ្នឹងហើយអរគុណច្រើនហ្នឹងហើយខ្ញុំសុខសប្បាយបាទហ្នឹងហើយអញ្ចឹងអឺ អ្វីដែលហ៊ុនសែនបញ្ជាក់ថាជោគជ័យណាក្នុងដំណើរទស្សនកិច្ចរបស់ខ្លួនទៅប្រទេសភូមាហ្នឹងវាជារឿងបោកប្រាស់ព្រោះធម្មតាកិច្ចប្រឹងប្រែងចរចាតលតែមានភាគីបរិបកចូលរួមហើយក្រៅពីនឹងត្រូវតែមានអ្នកសម្របសម្រួលហើយបើនិយាយពីអ្នកសម្របសម្រួលអាជ្ញាកណ្ដាលបើមើលទួលនីតិសប្តាហ៍ថ្ងៃគឺគេហៅថា preset ពិសេសរបស់អាស៊ាន ពេលសិទ្ធិវិស័យរបស់អាស៊ានណាគេគឺប្រាក់សកលហ្នឹងហើយគឺយើងនឹងយកប្រាក់សកលឲ្យទៅធ្វើជាអាញាកដាលណាជាអ្នកចរចាដល់ទូទូនាទីវាអត់សមការងារនេះវាទាល់តែអាស៊ានទាំងមូលនឹងតែងតាំងអិសរាជជនណាម្នាក់ដែលមានកិត្តិយសថ្លៃថ្នូរណាគឺថាខ្ពង់ខ្ពស់ណា ព្រោះយើងសម័យមុនយើងថាដូចលីខ្វាន់យូឯណោះឃើញទេដូចមហាធីអីណាឃើញទេបានទៅរួចណាដូចជាណាផ្សេងផ្សេងទៀតណាដូចជាអង្គការសហជីវជាតិណាគេទៅធ្វើអាញាកដាលណាជាអ្នកដឹកនាំការចរចាបានទៅយកនរណាប្រេសិទ្ធពិសេសជាអ្នកសម្របសម្រួលជាអ្នកទៅសួរសុខទុក្ខសួរថាប្រេសិទ្ធពិសេសដូចសម្បត្តិដូចប្រាក់សង្ខុនហ្នឹង មនុស្សគ្មានតម្លៃអីការទទួលស្គាល់លើឆាកអន្តរជាតិផងមែនមានមុខមានមាត់សំបីថាមនុស្សនៅក្នុងស្រុកខ្មែរអ្នកបាក់ផ្សេងគេមិនទទួលស្គាល់គុណតម្លៃរបស់ប្រាក់សកលផងហ្នឹងថាឲ្យមានមុខមាត់អីទៅចរចាទៅធ្វើជាអញ្ញាកណ្ដាលទៅធ្វើជាអ្នកសម្របសម្រួលឲ្យដោះស្រាយបញ្ហាប្រទេសមួយណាអាហ្នឹងបងប្អូនទៅយល់ណាគឺវាអត់ទេអត់ទៅរួចទេយើងចង់ធ្វើជាអ្នក សម្របសម្រួលជាអ្នកអាជ្ញាកណ្ដាលដឹកនាំការចរចាទទួលពិនិត្យសម្របសម្រួលនាំមកនៅដែនកិច្ចព្រមព្រៀងអីមួយគេទទួលយកបានតតែ ភាគីឬថាបុគ្គលដែលកាន់តួនាទីនឹងគេមាន integrity ណាមានអឺ integrity នឹងខ្ពស់ចាំបញ្ជាក់យ៉ាងគឺថាខ្ពស់គុណតម្លៃនឹងគឺខ្ពស់ណាណា ប្រាក់សកលតើរួចទេហ្នឹងប្រិសិទ្ធពិសេសរបស់អាស៊ានដែលទទួលបន្ទុកការងាររបស់អាស៊ានណាគឺតើរួចទេអញ្ចឹងបងប្អូនគួរតែពិនិត្យមើលទៅអញ្ចឹងគឺវាអត់ទៅរួចអញ្ចឹងដែលអ្វីដែលគេនិយាយថាតែងតាំងប្រិសិទ្ធពិសេសស្អីស្អីឬមានកិច្ចព្រមព្រៀងស្អីទាំងអស់ហ្នឹងហើយអាកិច្ចព្រមព្រៀងទាំងអស់ហ្នឹងទៅទៀតយើងគិតមើលគឺវាមិនមែនទៅតែធ្វើឥឡូវទេដែលភូមិរដ្ឋាភិបាលអឺ របបមីងអ៊ុំដាងទទួលយកហ្នឹងគឺថាតាំងពីកិច្ចប្រជុំនៅសាវតាម្លេះដំបូងឆ្នាំ2020ម្លេះណាហើយអានឹង2021ម្លេះអាពេលមុនប្រជុំមុនផ្ទេតំណែងណាប៉ុន្តែយើងឃើញថាវាអត់មានតម្លៃអ្វីណាមីងអ៊ុំដាងអត់ឲ្យតម្លៃទេចេះសម្រងខ្លួនតែហ្នឹងហើយឥឡូវគេខ្លាយទៅជាបងប្អូនជាមួយគ្នាទៀតវាចោលរឿងបាត់ហ្នឹងហើយអញ្ចឹងអឺ អាហ្នឹងបងប្អូនឃើញយល់យល់ច្បាស់ហើយអញ្ចឹងអ្វីដែលគេស្រែកអងអាងថាជោគជ័យជាមោទនភាពអីហ្នឹងគឺវាវាជារឿងបោកប្រាស់ហ្នឹងហើយអឺបងប្អូនបកប្រជាជនខ្លះគេថាយើងនិយាយមិនពិតហើយខ្ញុំសរសេរខ្ញុំថាជោគជ័យតឯងជោគជ័យនេះជោគជ័យនោះអួតនិយាយពីកក្រឹកក្រែងនៅស្រុកខ្មែរប៉ុន្តែមេដឹកនាំអាស៊ានតាមអាណៈគេអត់នឹងអើពើផង ធម្មតាបើជោគជ័យមែនគេចេញសេចក្តីថ្លែងការណ៍មេដឹកនាំអាស៊ានគេចេញមុខមកនិយាយសាធារណៈធ្វើសន្និសីទផ្សែតអីគ្រប់គ្រងឬអបអរសាទរក្នុងនាមជាអាស៊ានសមាគមអាស៊ានឬជាគ្រួសារអាស៊ានណាបើអត់អាលីងបងប្អូនមើលគេមានដឹកនាំថៃសូម្បីអាពួកផ្លាយការដូចគ្នាណាសូម្បីតែមេដឹកនាំយួនដែលជាមេថោកមកខ្លួនហ្នឹងក៏បបាក់អត់មកណាសូម្បីតាឡាវពួកអបផ្លាយការដូចគ្នាអត់ផងពួកអីខ្លាចប៉ះពាល់ផលប្រយោជន៍ នយោបាយនិងសេដ្ឋកិច្ចរបស់ខ្លួនមួយមួយសុកចិត្តបិទមាត់នៅស្ងៀមណានិយាយថាបើមិននិយាយល្អជាងណាចឹងមួយមិនរកស្ងៀមហើយជាភាសាហិនគឺមេដឹកនាំសំខាន់សំខាន់នៅអាស៊ានដូចជាអឺម៉ាឡេសិង្ហបុរីនិងឥណ្ឌូនេស៊ីតាមមួយម៉ាត់អត់និយាយផងហើយពួកខាងបកប្រជាជនគេថាឯងនេះអឺនៅដល់ស្រុកសេរីហើយអត់មាននឹងខ្យល់អីទេឯងអានតែព័ត៌មានបរទេស ហែងដូចកែក្នុងដងហែងអត់ឃើញទេមាន UN មានស្រាក់មានប្រទេសជប៉ុនទូតនេះប្រទេសនោះគេចេញសេចក្តីថ្លែងការណ៍អបអសាទរខ្ញុំថាអត់មានទេគ្មានប្រទេសណាចេញសេចក្តីថ្លែងការណ៍អបអសាទរទេ តែមានគេនិយាយណាសរសេរណាក្រៅផ្លូវការណាសំដែងការព្រួយបារម្ភ ណាសំដែងការព្រួយបារម្ភណាក៏ប៉ុន្តែគេលើកទឹកចិត្តឲ្យមានការចរចាសំដែងការព្រួយបារម្ភជាពិសេសគឺគ្រប់ទូតឬក៏ស្ថាប័នដែលសរសេរលិខិតស្នាម គឺថាសំដែងការព្រួយបារម្ភការទៅធ្វើទស្សនកិច្ចរបស់ហ៊ុនសែនហ្នឹងគឺវាអន្តរជាតិណាអន្តរជាតិថាអឺអន្តរជាតិ international resolution ណាគឺថា ការធ្វើទស្សនកិច្ចរបស់ហ៊ុនសែនហ្នឹងគឺថាធ្វើឲ្យកំណោះស្រាយណារបស់អន្តរជាតិទៅរឿងនៅនៅ ក្នុងវិបត្តិនយោបាយភូមិហ្នឹងវាមានភាពណាទន់ខ្សោយណាគឺថាវាវាមិនអាចឈានទៅរកភាពជោគជ័យបានណាដោយសារអីដោយសារហ៊ុនសែនទូគ្រប់គ្រងជនផ្លាច់ការដូចគ្នាណា ទៅចាប់ដៃជាមួយនឹងជួនផ្ដាច់ការដូចគ្នាជួនណារំលោភអំណាចដូចគ្នាណាធ្វើឲ្យជួនផ្ដាច់ការដូចគ្នានឹងវាបានទឹកចិត្តណាវាបន្តពង្រឹងអំណាចរបស់ខ្លួននឹងតាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការរវាងពួកផ្ដាច់ការផ្ដាច់ការដូចគ្នាណាឃើញអាហ្នឹងអញ្ចឹងអ្វីដែលហ៊ុនសែនធ្វើនឹងមិនមែនជោគជ័យទេហើយគេចេញសេចក្តីថ្លែងការណ៍មិនមែនអបអរសាទរទេពាក្យថាអបអរសាទរយើងយល់ថាបើសិនជាយើងធ្វើឲ្យត្រូវគេប្រើពាក្យមួយ congratulation ណា គឺអត់មានអីពិបាកយល់ទេគេអត់មានប្រើពាក្យ undermine ទេសំខាន់ណាពាក្យ undermine នៅក្នុងនៃភាសាការទូតហ្នឹងគឺថាមានន័យថាអ្វីដែលយើងធ្វើនោះវាផ្ដល់នូវភាពអវិជ្ជមានដល់ដំណើរការអ្វីមួយណាដំណើរការរដ្ឋាភិបាលតៃដំណើរការបង្រួបបង្រួមជាដំណើរការនោះដំណោះស្រាយនយោបាយគឺថាអានឹងវាសំខាន់ណាបងប្អូនតើយល់ណាអានឹង ចឹងយើងឃើញភាសាទាំងអស់ហ្នឹងដែលអ្នកការទូតផ្សេងគេប្រើណាទាំងសហគមន៍អឺរ៉ុបទាំងជប៉ុនដែលគេប្រើជាមួយនឹងរដ្ឋាភិបាលហ៊ុនសែនរបបហ៊ុនសែនដែលសម្រេចចិត្តទៅធ្វើទស្សនកិច្ចជាមួយនឹងរបបភូមិភាគណាអាហ្នឹងគឺយើងយល់ងាយយល់ភាសាបរទេសគេសរសេរមកគឺច្បាស់ច្បាស់ណាស់លំន័យគេមិនមែនដូចភាសាខ្មែរយើងទេណាហើយបងប្អូនខ្លះដែលអឺ មិនយល់រឿងហ្នឹងគាត់ឃើញគេសេលកាត់មកជាភាសាហ្នឹងយើងទៅជឿស្អីពួក CVP ហ្នឹងណាសូម្បីតាសោយសភាពដើម7គេផ្សាយសិតតាសម្ដេចហ៊ុនសែនអីគេប្រើពាក្យគេអឺដែលមេដឹកនាំភូមិណាបានស្នើសុំណាស្នើសុំរដ្ឋបរោះណា បៃតាសន្តិភាពសម្ដេចហ៊ុនសែនធ្វើជាបងប្អូនធរណាឃើញពាក្យពាក្យធ្ងន់ធ្ងរពាក្យរដ្ឋបរោះមួយមួយមិនមែនអ្នកណាមួយយកទៅនិយាយយកទៅដាក់ងៀមនាមដាក់ងារឲ្យអ្នកណាបានស្រាចិត្តអានោះសុទ្ធតែចេញសេចក្តីសម្រេចបើប្រទេសគេនេះវិញណាសុទ្ធតែចេញសេចក្តីសម្រេចពីរដ្ឋសភាណាពីរដ្ឋសភាពីព្រឹទ្ធសភាណាពីស្ថាប័នជាតិណាសុទ្ធតែសេចក្តីចារវាយត្រាទទួលស្គាល់ណា វារដ្ឋបរោះអានឹងវាខ្ពស់ជាងអរិយវីរៈបរោះទៅទៀតណាឲ្យយល់ណាសហរដ្ឋអាមេរិកមានវីរៈបរោះច្រើនណាថៃមានវីរៈបរោះច្រើនណាខ្មែរក៏មានវីរៈបរោះច្រើនដែរចក្រភពអង់គ្លេសដែលជាមហាអំណាចដែលអាណាទៅគ្រប់គ្រងដែរអាណាគ្រប់ក៏មានវីរៈបរោះច្រើនដែរប៉ុន្តែរដ្ឋបរោះតិចណាស់បងប្អូនប្រទេសខ្លះអត់មានរដ្ឋបរោះផង រាប់ពាន់ពាន់ឆ្នាំរត់ទៅរត់បរោះមួយអត់មានផងណាគុណតម្លៃអីខ្លះទៅមើលទៅរត់បរោះគេធ្វើអីខ្លះទើបបានឈានទៅដល់កតនាមហ្នឹងឯងឯណាដើម7មកផ្សាយអីដាក់ងារហ៊ុនសែនហៅហ៊ុនសែនសុទ្ធតែ ជារដ្ឋបរោះណាយល់ទេភាសាខ្មែរយើងមិនមែនចេះតែសរសេរចេះតែហៅទៅពីទៅពីទេណាអញ្ចឹងហើយបានជាភាសាខ្មែរយើងវាអត់តម្លៃ ភាសាខ្មែរយើងងាប់អត់តម្លៃគ្មានអឺតម្លៃស្អីសពបែបយ៉ាង គឺវាមិនរីចម្រើនដោយសារដោយសារពួកមនុស្សបាតសង្គមពួកមនុស្សលែមលើមពួកមនុស្សអកតេមួយចំនួនយកទៅប្រើប្រាស់ខុសទិសដៅនិងខុសអត្ថន័យនិងខ្លឹមសាររបស់វា ដូចជាពាក្យជំទាវពាក្យអកញាណាជាដើមណា ពីដើមមកតម្រាំបានងារជាជំទាវជាងារឯកឧត្តមមួយមួយមិនងាយទេតម្រាំបានងារជាអុកញ៉ាមួយមួយមិនងាយទេឥឡូវនេះសំដីតាពួកលក់លេណាក៏ងារជាជំទាវដែរណាមិនបាច់និយាយស្អីយើងបងប្អូនហ្នឹងជាងារជាជំទាវជាងារជាអុកញ៉ាដែរយើងមិនបាច់ឆ្ងល់ទេអាហ្នឹងហ្នឹងហើយបាច់ខ្វល់ទេបងប្អូន ពួកលួចជាតិពួកបំផ្លាញជាតិពួកមេចោលក៏សិតតែឯកឧត្តមសិតតែអបញ្ញាអស់ហើយអញ្ចឹងបានយើងចង់បញ្ជាក់ថា វាមិនមែនជារឿងលេងសើចទេហ្នឹងហើយអញ្ចឹងយើងឥឡូវនេះយើងដឹងហើយយើងគ្រប់គ្នាដឹងហើយថាកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានគឺនឹងប្រព្រឹត្តទៅថ្ងៃទី17 18 19ខែមករាហ្នឹងហើយ ក៏ប៉ុន្តែឥឡូវគេផ្អាកវិញហើយអឺនៅក្នុងហ្នឹងគួយគួងលោកគួយគួងគាត់ជាអ្នកនាំពាក្យក្រសួងការបរទេសឥឡូវមកអ្នកនាំពាក្យក្រសួងការបរទេសវិញហ៎គួយគួងនិយាយនឹករំលឹកអនុសាវរីយ៍តិចគាត់ឲ្យខ្ញុំរៀនជាមួយគ្នានៅក្រៅប្រទេសហ្នឹងអឺការលើក្រៅប្រទេសគាត់ នៅនៅក្រៅប្រទេសហើយគាត់ក៏ជាមនុស្សបាក់សំរាំងស៊ីដែរហ្នឹងហើយគាត់ជាមនុស្សបាក់សំរាំងស៊ីណាកាលពីមុនហ្នឹងហើយហើយធ្លាប់ទៅប្រជុំក្រៅប្រទេសជាមួយគ្នាណាច្រើនជាមួយប្រជុំជាមួយនឹងកាល់បងប្អូនដឹងហើយកាល់ដែលសម្ព័ន្ធអឺអ្នកប្រជាធិបតេយ្យអន្តរជាតិហ្នឹងហើយដែលនៅក្នុងកាលសម័យហ្នឹងបកសំរាំងស៊ីអីនៅជាបកប្រឆាំង ហើយគាត់ជាថ្នាក់ដឹកនាំយុវជនរបស់គណៈបកសំរងស៊ីអីមួយយើងទៅប្រជុំអីជាមួយគ្នាគេឲ្យទីសញ្ញឹកមួយគ្នាតែឥឡូវគាត់ឡើងងារជាអ្នកនាំពាក្យក្រសួងការបរទេសជាទូតនៅទូតនៅញូហ្សេឡង់អូស្ត្រាលីនៅអូស្ត្រាលីឡើងឥឡូវនឹងមកកាន់ខាងក្រសួងការបរទេសវិញថ្ងៃក្រោយចូលឡើងមកជាឡើងរដ្ឋមន្ត្រីក្រសួងការការបរទេសរបស់បកប្រជាជនផងអត់ដឹងហ្នឹងហ្នឹងហើយគាត់និយាយថា អកិច្ចប្រជុំអាស៊ានត្រូវបានផ្អាកនេះដោយសារអីដោយសារអឺដែលថ្នាក់ដឹកនាំអាស៊ានមួយចំនួន មានការលំបាកនៅក្នុងការមកចូលរួមប្រជុំក៏ប៉ុន្តែ ខ្ញុំមើលបទសម្ភាសន៍ទាំងអស់ហ្នឹងហើយខ្ញុំអានអានមានកំសែតកសែត Nikkei របស់ជប៉ុនកសែតអឺ Bangkok Post ណា The Nation របស់ថៃ ហើយនឹងខ្សែបរទេសផ្សេងៗណាខ្សែបរទេសដែលគេសុភាជាមួយនឹងគួយគង់ប៉ុន្តែគេចង់សួរថាមូលហេតុអីមកពិបាកណាគាត់អត់ឆ្លើយគាត់ថាមិនអាចឆ្លើយបានហ្នឹងហើយប៉ុន្តែយើងអាចយល់បានថាកិច្ចប្រជុំនេះវាមិនមែនរឿងគេពិបាកមកប្រជុំទេមកបានទេធម្មតាអាស៊ានសន្តិមានស្កិតយល់កម្មវិធីប្រជុំរបស់ខ្លួនរៀងរាល់ឆ្នាំ ក្នុងខែណាក្នុងខែណាក្នុងខែណាព្រោះអាស៊ានកើតមានយូរហើយមែនឥឡូវនេះតាំងពី69មកវាយូរមែនតើណាណាអញ្ចឹងអាស៊ានដូចជាมันមានការលំបាកមេរកមមនីមួយៗដូចมันមានការលំបាកក្នុងការមកចូលរួមកិច្ចប្រជុំខែនេះខែនោះទេណាអានឹងបងប្អូនទៅយល់បាទជំរាបសួរលោកស្រីដុល្លារហ្នឹងហើយអញ្ចឹង អានោះរឿងហេតុផលផ្សេងទេហ្នឹងហើយហើយអឺអ្វីដែលប្លែកហ្នឹងគឺថាមេដឹកនាំសំខាន់នៅក្នុងហ្នឹងគេស្រង់សម្ដីគេស្រង់អឺសម្ដីរបស់មេដឹកនាំមួយចំនួនឬអេយ៉ាបតមេដឹកនាំមួយចំនួនឬចំហជាភាសាចំហមេដឹកនាំម៉ាឡេ សិង្ហបុរីហ្វីលីពីន ហើយនឹងឥណ្ឌូនេស៊ីហើយនឹងប្រ៊ុយណេគេបានបញ្ជាក់ថាមេដឹកនាំប្រទេសទាំងអស់នេះមិនពេញចិត្តមិនពេញចិត្តអឺភ្ជាប់តំណែងតំណងជាមួយនឹងមេដឹកនាំប្រកាអយោធាភូមិទេណាហើយគេមិនគ្រប់គ្រងការឲ្យមាន ការចូលរួមប្រជុំរបស់អឺតំណាងរបស់រដ្ឋាភិបាលឬរបបយោធាភូមិទេហើយនៅក្នុងកិច្ចប្រជុំអាស៊ានរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី18 19នៅដែលរៀបចំនៅសៀមរាបហ្នឹងហ៊ុនសែនក៏ជាច្បាស់ណាស់នៅក្នុងហ្នឹងគឺថាបានអញ្ជើញណាតំណាងរបស់របបយោធាភូមិឲ្យមកចូលរួមប្រជុំ អញ្ចឹងទៅពេលដែលបានទទួលតំណែងហ្នឹងហើយមេដឹកនាំអាស៊ានផ្សេងទៀតគេបានដឹងបានឮថានៅក្នុងកិច្ចប្រជុំហ្នឹងមានតំណាងរបស់រដ្ឋាភិបាលអឺភូមិមកចូលរួមប្រជុំដែរគេនាំគ្នាតាមផ្អាកណាអត់ទៅបានទេណាគេអត់ចូលរួមប្រជុំនឹងទេនាំគ្នា cancel ចោលទាំងអស់វាអត់មានហេតុផលអីមេដឹកនាំអាស៊ាន ទាំងអស់ណា8ប្រទេសសិតតែមិនអាចមកចូលរួមប្រជុំបានសិតតែមានការលំបាកក្នុងខែហ្នឹងទាំងអស់គ្នាវាដូចអត់ស្រួលវាដូចអត់សមហេតុផលណាពីព្រោះធម្មតាដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងអាស៊ានមានបានកើតមានឡើងវាយូរឆ្នាំមកហើយណាតាំង1960 1969ម្លេះអញ្ចឹងការ វិភាគនៃការប្រជុំកម្មវិធីប្រជុំរដ្ឋមន្ត្រីការបរទេសប្រជុំ ខាងរដ្ឋមន្ត្រីក្រសួងអប់រំប្រជុំរដ្ឋមន្ត្រីខាងសន្តិសុខរបស់អាស៊ានណាការពីជាតិការបរទេសហើយនឹងប្រជុំថ្នាក់ដឹកនាំកម្ពុជាអាស៊ានវាសតែមានសកិត្តិយសចន្លោះពីខែនេះទៅខែនេះខែនេះខែនេះហើយការប្រជុំគឺថាមួយថ្ងៃពីរថ្ងៃដូចជាមិនមានអីលំបាកទេ អញ្ចឹងរឿងអីដែលអាចថារវល់មិនអាចបបាឬក៏ពិបាកចំចូលរួមទោះជាអត់មានអីពិបាកផងជិះយន្តហោះមកសោះហ្នឹងបើថាយើងគ្រប់គ្នាជិះឡានជិះម៉ូតូជិះឡានក្រុងអីទៅទិញសម្បត្តិយន្តហោះណាស់លាហេមលាហាមអីទៅពិបាកទៅទិញសម្បត្តិយន្តហោះបុកសម្បត្តិយន្តហោះអីដូចយើងគ្រប់គ្នាវាពិបាកអានេះជិះសយន្តហោះខ្លួនឯងទៅឥឡូវសំបីតែខ្មែរយើងហ្នឹងក៏មានយន្តហោះផ្ទាល់ខ្លួនដែរហ្នឹងជិះចង់ទៅប្រជុំណាក៏ដូចគ្នា សូម្បីតែគ្រូមៀក៏មានអារៃយន្តហោះខ្លួនឯងតល់ខ្លួនជីដែរហ្នឹងមាននរមួយរួចថាយន្តហោះឯងចងាងចងាងណាមកយន្តហោះជីរបស់ម្នាក់ឯងហ្នឹងមានតែពិបាកអញ្ចឹងមកនេះចេះឆ្ងល់ហ្នឹងគេពិបាកឬយ៉ាងម៉េចមិនឬគេលំបាកទេគេមិនពេញចិត្តទង្វើរបស់ហ៊ុនសែន ហើយបើយើងនិយាយទៅដូចខ្ញុំបញ្ជាក់សេណារីយ៉ូរឿងទៅប្រជុំនៅអាស៊ានអីពីដើមហ្នឹងគឺដូចខ្ញុំបញ្ជាក់ខាងដើមគឺវាអត់មានតាក់ទងអីរឿងអាស៊ានទេព្រោះធម្មតាហ៊ុនសែននៅក្នុងនាមជាប្រធានអាស៊ានមកចាំប្រជុំមេដឹកនាំភូមាត្រូវតែ consult ជាមួយនឹងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតមិនមែនទៅទៅស្រ័យតែចិត្តឯងអញមានអាស៊ានអញទៅណាបានស្រ័យតែអញចង់ជួយបានស្រ័យតែអញអញ្ចឹងគេមិនហៅថាកងសង់ស៊ីសព្រោះអាស៊ានចង់ធ្វើអីតើមានកងសង់ស៊ីស ហ្នឹងទី1ទី2ត្រូវតែគោរពមតិភាគច្រើននៅក្នុងអាស៊ានណាយើងចង់ទៅជួបមេដឹកនាំភូមាក្នុងនាមជាមេដឹកនាំអាស៊ានយើងត្រូវតែស្ដាប់សមាជិកអាស៊ានមិនមែនអាងយើងជាប្រធានប្រដូវៀនទេបើនិយាយទៅការងារហ្នឹងគឺទៅដើម្បីមុខមាត់ខ្លួនឯងហើយទៅតាមមុខមាត់ខ្លួនឯងដើម្បីផលប្រយោជន៍ខ្លួនឯងណាហើយដើម្បីលើកមុខមាត់ខ្លួនឯងថាកុំឲ្យអរែងម៉ាស៊ីន 10ប្រទេសមានតែអាចមួយប្លន់អំណាចគេណាទៅជួយគ្រប់គ្រងបានមានពីរមិនសូវបាក់មុខណាហ្នឹងហើយហើយមួយទៀតគឺទៅដើម្បីចិនណាខ្ញុំបញ្ជាក់ខាងដើមមកចិនអត់មានសិទ្ធអីទៅជួបមីរងអាស៊ានទេទេណាពីព្រោះខ្លួននឹងបានបដិសេធមិនទទួលស្គាល់ភាពស្របច្បាប់របស់មីរងអាស៊ានមីរងភូមិនឹងជាមួយនឹងសហរដ្ឋអាមេរិកហើយនឹងពួកអឺ ដែលសហគមន៍អឺរ៉ុបជាពិសេសជាមួយនឹងអង្គការសហប្រជាជាតិកាលប្រជុំហ្សឺណែវកាលពីខែ9កន្លងទៅអញ្ចឹងគ្មានអីទេ គឺច្បាស់លាស់ដែរអញ្ចឹងអឺចិនអត់ហ៊ានទៅប្រទេសភូមាទេអញ្ចឹងមានប្រាហ៊ុនសែនណាអាហ្នឹងអញ្ចឹងឯងបងប្អូនឃើញទេដល់ហ៊ុនសែនទៅខ្លួនឯងដើម្បីផលប្រយោជន៍ខ្លួនឯងបំប្រើផលប្រយោជន៍ចិនអញ្ចឹងធ្វើមានរងនាំអាស៊ានទាំងអស់គេអត់មកចូលរួមប្រជុំ ហើយឥឡូវយើងឃើញដាក់ប្រជុំអាផ្អាកកិច្ចប្រជុំហ្នឹងបើធម្មតាបើសិនជាមេដឹកនាំអាស៊ានទាំងអស់គ្នាឯកភាពថាអូខេឥឡូវខ្ញុំរវល់នៅគេថាអីខ្ញុំអានកសែត Nikkei Time Nikkei របស់ជប៉ុនមានចំណុចមួយដែលបញ្ជាក់ថាមេដឹកនាំម៉ាឡេស៊ីអត់មកបានទេក៏ប៉ុន្តែអាចចូលរួមតាម virtual បានប៉ុន្តែមេដឹកនាំសិង្ហបុរីអត់បញ្ជាក់ថាយ៉ាងម៉េចទេ គាត់ថាមិនអាចចូលរួមប្រជុំបានមានដឹកនាំឥណ្ឌូនេស៊ីក៏ដូចគ្នាក៏មានបញ្ជាក់ថារវល់អីដែរបើគាត់ថាមិនអាចមកចូលរួមបានមានដឹកនាំប្រយនេះគឺថាអត់តែម្ដងប៉ុន្តែដោយគេបញ្ជាក់ថាយល់នេះថាជាប់រៀបចំអឺការអង្គលការកូនអីយ៉ាងម៉េចមិនដឹងទេហ្នឹងហើយហ្នឹងហើយហើយហ្វីលីពីនអត់និយាយបញ្ជាក់តែម្ដងថៃអត់បញ្ជាក់តែម្ដងហ្នឹងថារវល់អីណាអាយួនក៏អត់ដឹងថាបញ្ជាក់ថារវល់អីណា ឡើងគាត់ទៅបញ្ជាក់ថារវល់អីគាត់ថាអត់មកប្រជុំបានឃើញទេប៉ុន្តែអានឹងដែលបងប្អូនគួរគិតពិចារណាទៅណាគិតពិចារណាទៅអញ្ចឹងហើយអានេះយើងថាធ្វើអីស្រេចឯងចិត្តឯងហើយគេដឹងហើយគេដឹងច្បាស់ហើយគឺថាធ្វើហ្នឹងគឺដើម្បីផលប្រយោជន៍ខ្លួនឯងហ្នឹងហើយបាទជម្រាបសួរបងឆាលីប៊ុនហ្នឹងហើយដែលជម្រាបសួរអឺ អូលោកនឿណាហ្នឹងអរគុណច្រើនហ្នឹងហ្នឹងអរគុណច្រើនបងប្អូនអរគ្នាជម្រាបសួរហ្នឹងហើយអញ្ចឹងរឿងនេះគឺថាគេទះណាចង់និយាយថាគេទះហ៊ុនសែនចំមុខហ្មងហើយអ្វីដែលដូចខ្ញុំពិចារណារឿងអស់សំណាញ់គឺថាពេលដែលប្រកាសថាផ្អាកហើយហ្នឹងអត់បញ្ជាក់ថាណែអបជុំ អាកិច្ចប្រជុំហ្នឹងនឹងធ្វើនៅថ្ងៃណាពេលគេសួរថាតើកិច្ចប្រជុំហ្នឹងនឹងលើកដល់ថ្ងៃណាទៅប្រជុំនៅថ្ងៃណាខែណាថាអត់ដឹងសំខាន់គឺថាអត់ដឹងហ្នឹងសូម្បីតែគួយគូគាត់អត់ត្រេកសួរកម្មវិធីប្រាប់ថាអត់ដឹងមិនដឹងថ្ងៃណាហ្នឹងអញ្ចឹងវាធម្មតាយើងសូម្បីតែយើងរៀបការកូនឬធ្វើពិធីជប់លៀងនៅសាលារៀន ជួបគ្នាមិត្តភក្តិមកថាយើង cancel ថ្ងៃហ្នឹងថារវល់ពួកគ្នាគាត់ដឹងថាថ្ងៃថ្ងៃណាទៅយើងធ្វើទៅក្រោយណាកិច្ចប្រជុំទូចមួយរៀបចំជួបគ្នាមួយស៊ីផឹកអីមិត្តភក្តិបងប្អូនអីហ្នឹងក៏យើងអាចដឹងពេលដែរអានេះរឿងប្រទេសជាតិរឿងអន្តរជាតិមួយទាំងមូលលុបកិច្ចប្រជុំមួយបាត់ដែលគេសួរថាប្រជុំអាកិច្ចប្រជុំហ្នឹងចឹងលើទៅប្រជុំទៅខែណា ណានឹងថ្ងៃណាវិញអត់ដឹងផងអត់ឆ្លើយបានអត់ដឹងទេហ្នឹងហើយអានោះវាសើមែនរឿងលេងសើចហ្នឹងណាមានន័យថាថ្នាក់ដឹកនាំបញ្ជូនបរៀនទាំងអស់គេអត់ជជែកជាមួយណាគេអត់ផ្ដល់ការបរិឆេទថាត្រូវប្រជុំថ្ងៃណាវាមិនដែលសមាជិកអាស៊ានប្រប៉ុណ្ណឹងឯងរវល់ទាំងអស់គ្នាមិនអាចមកប្រជុំបានវាជួយជារឿងមួយគួរឲ្យអស់សំណាង ព្រោះថាអឺរ៉ុបទៅគេ27ប្រទេសគឺលោកវាពិបាកណាវាច្រើនជាងណាដូចជាអាដូចជាសហគមន៍អឺអាហ្វ្រិកអីទៅគឺលោកវាពិបាកគឺលោកវាពិបាកប្រទេសវា30 40សមាជិកណាគឺលោកវាពិបាកឯងទៅដល់ប្រទេសហ្នឹងហើយឯងក៏ពិបាកហ្មងអត់មកអាចមកចូលរួមបានដល់ប្រទេសសោះមានមានឆ្នាំណាបងប្អូន ហ្នឹងហ្នឹងហើយអញ្ចឹងលបងបច្រាស់ទិសគាត់ទៅអាហ្នឹងខ្ញុំបញ្ជាក់ឲ្យណាគឺការងារធ្វើដោយឯកតោភាគីធ្វើមិនស្ថិតនៅក្នុងផលប្រយោជន៍របស់អាស៊ានធ្វើការធ្វើដំណើរទៅជួបមីងអ៊ុងឡាងគឺដើម្បីផលប្រយោជន៍ខ្លួនឯងតាមបញ្ជីចិនណាទី1ទី2ទៅដើម្បីអីឲ្យ មីងអ៊ុងឡាងជួយការពារអំណាចខ្លួនជួយផ្ដល់ភាពស្របច្បាប់ឲ្យខ្លួន ជួយស្រែការពារខ្លួនពេលដែលខ្លួនឲ្យអំណាចបន្តទៅកូនណាពីព្រោះខ្លួនហ្នឹងសំបីតែខ្លួនក៏មិនអាចឈ្នះគណៈបពប្រឆាំងដោយការបោះឆ្នោតត្រឹមត្រូវយុត្តិធម៌បានដែរអញ្ចឹងពេលដែលកូនខ្លួនឡើងកាន់អំណាចថាកូនខ្លួនផ្លត់អំណាចឈ្នះទៀតមានណាមានតែឯងហ្នឹងនៅអាស៊ានការពារអញជួយស្រែកផងឥឡូវវាខ្លាយជាក្មួយឯងហើយណាសាច់ឈាមគ្នាហើយហ្នឹងហើយ ឥឡូវទី2ទី3ចង់បញ្ជាក់ថាកុំឲ្យវាខ្មាស់គេពេកណាវាមិនមែនត្រឹមអាស៊ានទេមកសឹងតែលើពិភពលោកក៏រស់បានអំណាចមកអាណត្តិទៅមកអាណត្តិមិនដែលបានដល់ភាពស្អាតស្អំណាអាណត្តិណាឬអាណត្តិណាបានដោយការលួចបន្លំប្លន់ណាកັບសម្រាប់គម្រាមកំហែងណាដោយបានអំណាចដោយទុច្ចរិតរហូតណាជាងឃើញទេ អញ្ចឹងទៅការពារក៏ប្រោបយុទ្ធប្រោបច្បាប់គ្នាហ្នឹងថាយ៉ាង ហើយដល់មានណៃមួយដែរជួយលើកមុខលើកមាត់ឯងតិចកុំឲ្យមានតែអញពេកទេជាមនុស្សប្លន់អំណាចណាចឹងអូខេអរគុណណាសួរបងប្អូនគ្នាក៏មិនវៃដែរសក់សាក់សំគ្នាហ្នឹងហើយអាហ្នឹងគឺបងប្អូនអាចយល់បានណាហ្នឹងហើយហើយរឿងនៃគេស្រែកថាជោគជ័យនឹងខ្ញុំនៅតែអស់សំណើចហើយ បងប្អូននៅស្រុកខ្មែរមនុស្សបកប្រជាជនគេគិតថាអានឹងជាអស្ចារ្យសម្ដេចបកែកសាងសន្តិភាពរក្សាសន្តិភាពណាមិនត្រឹមតែអឺស្វែងរកសន្តិភាពកម្ពុជាទីសំបីថាភូមាក៏សម្ដេចមានសមត្ថភាពទៅស្វែងរកសន្តិភាពឲ្យភូមាដែរវាសុទ្ធតែជារឿងបោកប្រាស់ទាំងអស់ត្រង់សន្តិភាពឲ្យភូមាហ្មងស្រុកខ្មែរខ្លួនឯងមានសន្តិភាពនៅណា ពាក្យថាសន្តិភាពមិនមែនថាអត់មានអឺសង្គ្រាមជាប្រទេសសន្តិភាពទេសន្តិភាពមិនមែនថាសន្តិភាពដោយសារអត់មានស្នូកំភ្លើងទេយើងមើលបើនិយាយពីសន្តិភាពយើងមើលអាកូរ៉េខាងជើងដែលណាសន្តិភាពជាអាកូរ៉េខាងជើងហ្មងហ៎ស្ងាត់ឈឹងបើនិយាយថាវាលើលោកនេះវាអត់មានហ្មងមើល perfect ហ្មងណា អាគេថាដូច perfect society ហ្នឹងបងប្អូនទៅមើលកសែតមើលព័ត៌មានពួកអាកូរ៉េខាងជើងវាផ្សាយបងប្អូនអានមួយឆ្នាំទល់មួយឆ្នាំបើមានឃើញវាផ្សាយបទអក្រិតកម្មចោលលួចចោលប្លន់ចោលឆក់ណាអំពើពុករលួយការបំផ្លាញព្រៃឈើឬស្អីស្អីមួយគឺអត់មានទេ ស្អាតណាស់ប្រទេសវានឹងនិយាយថាបងបងប្អូនអានព័ត៌មានគឺយើងសង្ឃថានៅលើលោកនេះថាឋានសួគ៌គឺវាហ្នឹងហើយតែយើងមើលចាក់ស្ដែងរសន្តិភាពប្រទេសហ្នឹងស្រុកខ្មែរយើងហើយចុះឥឡូវមើលមើលស្រុកខ្មែរយើងសន្តិភាពស្អីទៅទៅហៅសន្តិភាពមើលប្រទេសគេអឺរ៉ុបនេះ មើលគេនេះអាហ្នឹងនិយាយឲ្យចំទៅខ្ញុំនិយាយជាបកស្រាយមើលអាមេរិកណាមើលកាណាដា មើលញូហ្សេឡង់មើលអូស្ត្រាលីណាមើលចក្រភពអង់គ្លេសអាល្លឺម៉ង់ហូឡង់ដាណាម៉ាណ័រវេស៊ុយអែតហ្វាំងឡង់ណាអូទ្រីសស្វីសបារាំងអ៊ីតាលីអេស្ប៉ាញប៉ូទុយហ្គាល់នឹងហើយប្រទេសគឺសន្តិភាព មើលទៅអ្នកណាក៏ដូចអ្នកណាសម័យចង់មករស់នៅអ្នកខ្លះបើថាមិនបានមករស់នៅសូម្បីតែបានទៅលេងតែម្ដងក៏អស់ចិត្តដែរផ្នែកជីវិតណាមានយល់ទេមានយល់អាហ្នឹងមកគិតទេហើយមើលទៅគេដែលដាក់ផ្លាអរគុណសន្តិភាពតាមជាងតាមទ្វារសាលាតាមអាគាររដ្ឋតែមានទេ ប្រជាជនគេដែលស្រែកអរគុណសន្តិភាពតាម Facebook សម័យតាម Facebook តាមទីប្រជុំតាមអីណាយកប៉ែយកអីដែលមានទេអត់ទេអត់ទេអត់អាហ្នឹងមានយល់ទេយើងយកអស់ហ្នឹងយកមកគិតណាមិនឆ្ងល់ទេអ្វីទៅដែលហៅថាសន្តិភាព យកទៅឆ្លោះប្រចាំងខ្លួនឯងយកទៅគិតខ្លួនឯងធំធំអស់ហើយហើយអ្នកខ្លះពួកបពាជាជនដែលមកនិយាយមកជេរប្រមាថការទៀនខ្ញុំឬបងប្អូនខ្មែរយើងផ្សេងទៀតថាយើងរមិលគុណថាយើងមិនស្គាល់អ្វីទៅលះហាងសន្តិភាពបងប្អូនយើងគិតខ្លួនឯងហ្នឹងមិនបាច់ខ្ញុំបញ្ជាក់ទេណាដេកសួរខ្លួនយើងទៅថាយើងរាល់ថ្ងៃរស់នៅវារបៀបម៉េចនៅក្នុងស្រុកខ្មែរទោះបីមានលុយក៏ដោយតើការរស់នៅយើងនឹងយ៉ាងម៉េច អាហ្នឹងអ្នកដែលមានលុយហើយមានអំណាចទៅទៀតការរស់នៅយើងវាយ៉ាងម៉េចណាមានដែរគិតខ្លួនឯងទេចុះគ្នាអ្នកក្រអ្នកធ្វើការឲ្យបំរើគេតាមភោជនីយដ្ឋានតាមផ្ទះណានៅរោងចក្របុគ្គលិកកាស៊ីណូបុគ្គលិកក្រុមហ៊ុននេះក្រុមហ៊ុននោះអ្នកដែលទៅធ្វើខ្ញុំគេក្រៅប្រទេសសពបែបយ៉ាងអ្នកដែល គេប្លន់ដីប្លន់ធ្លីអ្នកធ្វើកម្មករសំណង់អ្នកដែលអនាថាគ្មានផ្ទះសម្បែងបងប្អូនគិតមើលតើគាត់បានផលអីពីសន្តិភាព ដែលយើងស្រែកគ្រប់គ្នាហ្នឹងណាពាក្យថាសន្តិភាពនឹងវាមាន ប្រយោជន៍អីសម្រាប់ពួកគាត់ណាយើងគិតមើល យកទៅគិតខ្លួនឯងខ្ញុំមិនបាច់បញ្យលហ្នឹងលេខសម័យហើយលេខពិចារណាយកថ្លឹងថ្លែងទៅបងប្អូនអាចយល់បានឆ្លើយខ្លួនឯងព្រោះសុទ្ធតែធំធំអស់ហើយមានការរៀនសូត្រចូលអានព័ត៌មាន គ្រប់ទីកន្លែងបងប្អូនអាចចេះថ្លឹងថ្លែងខ្លួនឯងបានណាមិនបាច់ឲ្យខ្ញុំទៅវាយតម្លៃទៅកំណត់ថាវាអញ្ចឹងវាអញ្ចឹងទេណាមិនថាបងប្អូននៅខាងណាបពវិជាជនបពប្រឆាំងអីគឺដូចតែគ្នាទេហ្នឹងហើយ យើងបើសិនជាយើងយកផលប្រយោជន៍ជាតិយើងយកផលប្រយោជន៍ជាតិសាសយើងជាធំជារួមជាគ្រួសារជាមួយបងប្អូនអាចថ្លឹងថ្លែងឃើញលើកលែងតែបងប្អូនអាត្មានិយមណាគឺបងប្អូនមើលអត់ឃើញទេណាមើលតែឃើញអាហ្នឹងហ្នឹងហើយឥឡូវដល់ខ្ញុំមានប៉ុណ្្នឹងឯងហើយសម្រាប់អឺ ដែងរឿងអឺប្រជុំអាស៊ានហ្នឹងហ្នឹងហើយបើគាត់ថាវាខ្មាស់គេដែរហ្នឹងហើយគេស្រែកទៅជោគជ័យមិនដឹងជោគជ័យនៅណាគេអត់មានអបអសាទរប្រមាត់ហ្នឹងហើយសំបីថាអាស៊ានគ្នាឯងក៏អត់ដែរហ្នឹងហើយអញ្ចឹងមិនដឹងថាជោគជ័យយ៉ាងម៉េចទេហើយខ្ញុំចង់បញ្ជាក់ថាបើសិនជាចង់ឲ្យមានដំណោះស្រាយនៅភូមិ ទាល់តែអាស៊ានទាំងអស់គ្នានឹង9ប្រទេសនឹងរួមគ្នា ជាធ្លុងមួយ isolate ភូមាអាមានថាអោបទុកឲ្យប្រទេសភូមានៅឯកោស្របជាមួយ នឹង សេចក្តីសម្រេចរបស់ អង្គការសហប្រជាជាតិកាលពីខែ9កន្លងទៅហើយជាពិសេសមហាអំណាចទាំងអស់ដែលដាក់ប្រទេសភូមានៅឯកោ ជាប្រទេសក្រៅច្បាប់ណាអញ្ចឹងទាំងអស់ហ្នឹងគឺវាងាប់ហើយវាត្រូវតែ វិលត្រឡប់មករកតកចរចា ស្វែងរកដំណោះស្រាយណាហើយបើអត់ទេ យើងនៅទទួលស្គាល់ទៅទទួលស្គាល់ទៅរនេបរណបចាប់ដៃទៅហៅមកប្រជុំ គឺយើងនឹងបន្តដល់នឹងលើកទឹកចិត្តឲ្យរបបភូមិនឹងកាប់សម្រាប់ប្រជាជនខ្លួនឯងបន្តទង្វើហិង្សាហើយនឹង និយាយទៅគឺថាបន្តនៅសុពលភាពរបស់របបផ្ដាច់ការនឹងឲ្យរស់តទៅទៀតហើយអន្តរជាតិគេពិបាកនឹងធ្វើការអានេះបងប្អូនត្រូវយល់ណាដូចស្រុកខ្មែរយើងអញ្ចឹងកាលពីអឺទសវត្ស1980ណាប្រសិនបើគ្មានសហរដ្ឋអាមេរិកធ្វើការតស៊ូឈ្នះក្នុងសង្គ្រាមត្រជាក់ជាមួយនឹងសហភាពសូវៀត ធ្វើឲ្យសូវៀតសូវៀតដួលណាហើយសូវៀតអស់លុយគ្រប់គ្រងយួនណាយួនត្រូវបានគេហ៊ុំព័ទ្ធសេដ្ឋកិច្ចជាប់ តាំងពីឈ្លានពានខ្មែរនៅឆ្នាំ1979ពេលហ្នឹងយួនក៏អស់លុយចិញ្ចឹមតបខ្លួនសូវៀតក៏អស់លុយចិញ្ចឹមយួនក៏អស់លុយឲ្យខ្មែរខ្ចីខ្មែរខ្ចីសូវៀតសម័យពី79ដល់ឆ្នាំ89អត់ចិត្ត 89500លានដុល្លារណាមិនតិចទេណាសូវៀតក៏អស់លុយអញ្ចឹងត្រូវតែបើកផ្លូវឲ្យយួននឹងបន្ធូរដៃនៅស្រុកខ្មែរហើយឲ្យខ្មែរនឹងវិលមករកកិច្ចចរចាដើម្បីបានរស់ហើយយួនខ្លួនឯងដើម្បីរស់ដែរពីព្រោះវាហុំព័ទ្ធសេដ្ឋកិច្ចអានេះគឺដូចគ្នាភូមិក៏ដូចគ្នា គេមិនចង់ទៅលើកទ័ពទៅធ្វើសង្គ្រាមទេ តែគេចង់ដាក់ទណ្ឌកម្មទី1គឺការទូត ទី2គឺសេដ្ឋកិច្ចដាក់ពាត់ជុំវិញអស់ងាប់ត្រូវតែវិលមករកតុកចរចាអានឹងដែលធ្វើឲ្យដំណោះស្រាយមានប្រសិទ្ធភាពហើយនឹងអឺមានសេរីភាពយូរអង្វែងណាភាពច្រើនគឺនឹងបានទទួលជោគជ័យយូរអង្វែងអញ្ចឹងគេអត់ចង់លើកតបអីទៅឆ្លៀនពៀនដាក់កម្លាំងអីមកឆ្លៀនពៀនទេ អ្វីដែលសំខាន់គឺថាឥឡូវនេះគឺវាយើងវាមានវិបត្តិអាកូវីផ្សេងនោះវាឆ្លងរៀលដាលគ្រប់កន្លែងទៅក៏វាមានការលំបាកច្រើនឃើញទេអញ្ចឹងទៅរឿងការលើកតបលើកអីកម្លាំង UN រក្សាសន្តិសុខឬមក អន្តរាគមន៍យ៉ាងម៉េចវិញក៏មានការលំបាកដែរណាអានោះបងប្អូនទៅយល់ពីព្រោះប្រទេសនីមួយៗកម្លាំង UN គឺត្រូវការកម្លាំងរបស់សមាជិកប្រទេសរបស់ ហើយសមាជិករបស់អង្គការ UN នឹងបញ្ជូនកម្លាំងរបស់ខ្លួនមកហើយបើប្រទេសមួយមួយជួបវិបត្តិសេដ្ឋកិច្ចរឿងកូវីដបាត់បង់ការងារសពបែបយ៉ាងសពបែបយ៉ាងដូចនេះប្រទេសមួយមួយមិនងាយនឹងសម្រេចបញ្ជូនកងកម្លាំងរបស់ខ្លួនចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការឬក៏ដែងការងាររបស់អង្គការសហប្រជាជាតិដើម្បីចូលមកជួយសង្គ្រោះឬរំដោះឬការពារឬធ្វើអន្តរាគមន៍អីដោយស្រួលបានទេ អាហ្នឹងយើងត្រូវយល់ពីស្ថានភាពរាល់ថ្ងៃណាអញ្ចឹងហើយបានគេជំរុញតាមរបៀបផ្សេងដោយទីមួយគឺចាត់ធានការព្រោះច្បាប់ការចរចាការទូតហើយនឹងការធ្វើ isolate ណាការដាក់ផ្ដាច់ទំនាក់ទំនងនយោបាយឲ្យប្រទេសក្នុងឯកោអានេះរបស់ពលទៅជល់បាទនេះជាកត្តាសំខាន់ឥឡូវនេះយើងចូលមកមើលរឿងសាលាការកាត់ទូសរឿងលោកកម្មសខា ហើយជំរាបសួរសុផាអូនណាសុខសប្បាយហ្នឹងហើយជំរាបសួរខ្មែរអង្គរជនជាតិភាគតិចអេជនជាតិភាគតិចអីកុំឈប់ណាបើនិយាយទៅខ្ញុំអត់ចង់ឮភាគតិចភាគច្រើននេះទេយើងបើថាយើងនៅក្នុងទឹកដីខ្មែរពីដូនពីតាមកហើយយើងមិនមែនយួនមិនមែនចិនអីទេជាខ្មែរទៅបានហើយណាហើយបើជាខ្មែរទៅបានហើយដូចគ្នាហ្នឹងហើយហ្នឹងហើយ នៅក្នុងរវងទឹកដីនៃមាតុភូមិយើងហ្នឹងជាខ្វែទៅមិនដាក់ភាពតិចទេហ្នឹងហើយណាអរគុណច្រើនអឺឥឡូវនេះយើងមើលរឿងកាត់ក្តីលោកប្រធានកម្មសខាគេក៏ហៅថ្ងៃគាត់ចូលសាលាការថ្ងៃ22ខែមករាឆ្នាំ2022ហ្នឹងហ្នឹងខាងមុខហ្នឹង គេចាប់គាត់បងប្អូននៅចាំគឺឆ្នាំ2017ដូចជាខែខែ9ណាណាខែ9ខែ8ខ្ញុំភ្លេចបាត់ហ្នឹងហ្នឹងកាលហ្នឹងខ្ញុំនៅ ប្រទេសអាល្លឺម៉ង់ទៅលេងអាល្លឺម៉ង់ហ្នឹងជាមួយនឹងបងប្រុសបងស្រីណាឆ្នាំប្រហែលឆ្នាំបានទៅលេងគាត់នៅថាបញ្ហាកូវីដស្អីស្អីច្រើនក៏បានទៅហ្នឹងហើយ នឹកពួកគាត់ហ្នឹងហើយយ៉ាងណាក៏លើកទៅអរគុណគ្រប់សម្លាញ់ពួកគាត់ដែរនៅខាងខាងទៅជួបគាត់យូរហ្នឹងហ្នឹងហើយក្មួយក្មួយក៏ធំធំអស់ដែរនៅអាឡម៉ង់ហ្នឹងហើយពេលហ្នឹងខ្ញុំនៅទៅលេងនៅប្រទេសអាឡម៉ង់ហើយស្រាប់តែម៉ោងរួចជាម៉ោង3ព្រឹកទៅម៉ោង4ព្រឹកហ្នឹងហើយម៉ោង2ក៏មិនដឹងខ្ញុំភ្លេចបាត់ស្រាប់តែបានទទួលសារពីអឺ ស្រុកខ្មែរមកថាលោកសុខឿនគេចាប់លោកប្រធានកម្មសការហើយណាអូយណាដូចជាម៉ោង4ម៉ោងអីព្រឹកក៏ហ្នឹងហ្នឹងខ្ញុំភ្លេចបាត់ហើយហើយក៏ម៉ោងល្ងាចក៏មិនដឹងខ្ញុំភ្លេចបាត់ជាមួយខ្ញុំទៅមើលស្រាប់សាហាយទៅមើលឃើញគេចាប់មែនណាផ្ញើសារមកពីភ្នំពេញ ហើយបើយើងគិតរហូតមកដល់ពេលនេះ គឺចូល4ឆ្នាំ5ឆ្នាំហ្នឹងប៉ុន្តែអ្វីដែលសំខាន់ការកាត់ទោសគាត់រហូតមកដល់ពេលនេះគឺអត់ដំណើរការហើយខ្ញុំមើលនៅក្នុងអឺលេសដែលគេដោះសារឡើងតឡាការស្រុកខ្មែរលោកតឡាការស្រុកខ្មែរគេថា រឿងក្តីលោកកឹមសខាមិនអាចកាត់ទោសបាន ក្រោយមកហ្នឹងគឺថាពជាហូតដល់ឥឡូវនេះដោយសារបញ្ហាកូវីដណាបញ្ហាកូវីដដូច្នេះមិនអាចកាត់ទោសបានទេហ្នឹងហើយយើងនិយាយទៅពួកអត់មិនសិនយើងនិយាយភាសាខ្មែរសម្រាប់ហ្នឹងថានៅចិត្តឯងចុះផ្ទះបណ្ដៃកាប់មុខហ្នឹងហើយបញ្ហាកូវីដប៉ុន្តែយើងមើលចាប់តាំងពីពីពីឆ្នាំ2019មក ដោយរឿងមកឈុនដោយរឿងអ្នកផ្សេងផ្សេងទៀតណាដែលចាប់ចាប់ថ្ងៃហ្នឹងកាត់ថ្ងៃហ្នឹងត្មងថ្ងៃអាទិត្យក៏កាត់ដែរហ្នឹងហើយណាណាណាអរគុណច្រើនអឺហេហ្វានីហ្នឹងហើយចាប់មកដល់ពីយប់ហ្នឹងអរគុណច្រើនដែលបានជួយផ្ដល់ព័ត៌មានបាទអរគុណហ្នឹងហើយយកលេសកូវីដមកអញ្ចឹងបាទខ្ញុំតែពួកអត់នេះនៅចិត្តដូចតែវែកមាត់សាលាការឥឡូវកត់ឈ្មោះពួកហ្នឹងទុកហ្មង ngày cưới khuy khuy chọc không nó là chọc thôi tròn tròn tròn là khuy khuy toàn liền nhỉ ấy giấy tham cái căn không <laughs> thì cái một ai chờ cắt tu ba từ sau ba nhà covid giấy tham lên đôi lên trong một căn luôn nó mình nắng ấy ấy là lớn nhưng đôi ខ្ញុំនិយាយតាមត្រង់យើងនឹងដូចធ្វើការដូចឆ្លោះជាមួយពួកអាមនុស្សឈួតចឹងណាហ្នឹងហ่ะដូចយើងកំពុងតែឆ្លោះយើងកំពុងតែធ្វើការយើងកំពុងតែតស៊ូប្រឆាំងជាមួយពួកអាមនុស្សឈួតអត់គ្រប់សតិចឹងហ្នឹងហើយហ្នឹងបាទខ្ញុំមិននិយាយលេងហ่าហើយវាដោះសារអញ្ចឹងអញ្ចឹងអីបងទៅមើលទៅប្រសាទនៅអាថ្មីថ្មីនៅអាប្រែកយូរទៅផ្សាយនៅអត់មានអាហ្នឹងអត់មាននរណាមួយប្រកាសទេគឺអញ្ចឹងហ្មង ហ្នឹងហើយហើយយើងគិតមើលថាអេដោយសារបញ្ហាកូវីដទើបអាចកាត់លុយឆាប់ឆាប់បានហើយចុះអ្នកផ្សេងផ្សេងទៀតណារាប់តាំងពីឆ្នាំ2017មកណារហូតមកដល់ឥឡូវនិយាយពីគាត់ថាចាប់ថ្ងៃនេះសំបីពួកវាសំបីតែថ្ងៃសៅរ៍ថ្ងៃអាទិត្យក៏ពួកវាកាត់ក្តីដែរណាសំបីតែថ្ងៃសៅរ៍ថ្ងៃអាទិត្យក៏ពួកវាធ្វើការចេញ សាលក្រមប្រកាសកាត់ទោសយើងឃុំខ្លួនយើងណាគឺថាសពបែបយ៉ាងស្រាប់តែករណីលោកធានកម្មសកម្មថាมันអាចកាត់បានពញាពីរហូតដល់ពេលនេះដោយសារបញ្ហាកូវីដឃើញអានខ្ញុំចង់ស្ទះព្រលឹមចង់ស្ទះដល់ទ្រូងងក់មិននិយាយលេងអពុះនិស័យតែម្ដងហ្នឹងហើយអឺអញ្ចឹងបន្តហើយហើយយើងហ្នឹងអឺ បទចោតគឺបទសន្តិភាពភាពជាមួយបរទេសឬនឹងការថាការប៉ុនប៉ងគ្រួរំលំរដ្ឋាភិបាលនឹងការប៉ុនប៉ងរំលំរដ្ឋាភិបាលហើយបើយើងចាំឃ្លីបហ្នឹងគាត់និយាយនៅអូស្ត្រាលីឆ្នាំ2012អញ្ចឹងអាច្បាប់ពីហ្នឹងគេធាក់ថយក្រោយប្រហែលឆ្នាំណា ការកាត់ទូគេហ្នឹងគេទៅរកឃើញបើយើងនិយាយអញ្ចឹងទៅយើងអាចកាត់ទូហ៊ុនសែនបានទេតើក្បត់ជាតិហ្នឹងច្រើនតើមានស្អីគេអាដូច ពេលចាញ់ឆ្នាំ1993ណា1993ពេលចាញ់ឆ្នាំហ៊ុនសែនបានឡាំប៉ាឡាំប៉ាហើយប្រកាសគម្រាមបំបីប្រទេសជាពីរណាធ្វើអបគុំណាណា ធ្វើអបគុំបងប្អូនដឹងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញរដ្ឋរាជាណាចក្រកម្ពុជាគឺជាប្រទេសមួយដែលមិនអាចបំបែកបានហ្នឹងហើយហើយអ្នកដែលបំបែកប្រទេសជាពីរគឺជាជនក្បត់ជាតិ100%មកអានោះច្បាស់ហ្នឹងហើយកាត់ថយគាត់ចាប់ហ៊ុនសែនកាត់ទោះអានឹងវិញដែរក្បត់ជាតិមកបំបែកប្រទេសជាពីរណាមិនលេងទេណាអាហ្នឹងគឺកាត់ទោះបានដូចគ្នាក5សន្ធិសញ្ញា82 83 8 485 2005ណាកាត់បានទាំងអស់យើងនិយាយត្រង់ហ្នឹងហើយអញ្ចឹងអឺយើងឃើញថាអ្វីដែលវាចោលនោះគឺវាខុសអានឹងចំណុចហ្នឹងហើយគេចោលថយក្រួយអ្វីដែលគាត់បានធ្វើនោះវាច្រើនឆ្នាំមកហើយដែលគេលើកយកមកចោលហើយនៅក្នុងคลิปហ្នឹងទៅទៀតវាអត់មានចំណុចណាដែលថា វាសុំកលុំឲ្យតាក់តងរឿងផ្ដួលរំលំគាត់ណាគាត់បរទេសគេជួយគាត់ដើម្បីបង្ហាត់បង្រៀនឲ្យអ្នកនៅមូលដ្ឋានចេះតស៊ូមតិចេះក្រោកឈរឡើងរួមកម្លាំងគ្នា ធ្វើការផ្លាស់ប្ដូរដោយសន្តិវិធីណាតាមបែបលទ្ធិវិជាធិបតេយ្យណាអាហ្នឹងវាជារឿងមួយល្អពីព្រោះបើសិនជាគេបរិញ្ញាថាឲ្យធ្វើការផ្លាស់ប្ដូរតាមកំភ្លើងតាមអាវុធអាហ្នឹងមកវាគ្រោះថ្នាក់ ព្រោះមនុស្សយើងកាលណាអត់យល់លទ្ធិប្រជាធិបតេយ្យអត់មានចំណេះដឹងអំពីនយោបាយស្ដីអំពីការចូលរួមចលនានៅក្នុងការផ្លាស់ប្ដូរប្រទេសវាអាចធ្លាក់ចូលទៅក្នុងអន្លង់កំហឹងឬអន្លង់នៃការធ្វើការផ្លាស់ប្ដូរតាមបែបហិង្សាជាពិសេសគឺពួកអកុម្មុយនីសតែម្ដងពួកអកុម្មុយនីសកាលណាវានិយាយអំពីការផ្លាស់ប្ដូរការតស៊ូគឺគេអប់រំមនុស្សឲ្យតែ ក្តៅក្រហាយនឹងគ្នាហើយកាន់ប្រដាប់អាវុធកាត់បំបងកាន់កំបិតកាប់សម្លាប់គ្នាប្រឆាំងគ្នាបំផ្លាញគ្នាដើម្បីយកឈ្នះអំណាចដណ្ដើមអំណាចអាហ្នឹងហ្នឹងពួកបើយើងនិយាយពួកកុំនេះណាគេតស៊ូបែបហ្នឹងណាតែពួកសេរីខុសគ្នា គេមុននឹងឲ្យមនុស្សតស៊ូធ្វើការផ្លាស់ប្ដូរចេញទៅធ្វើការផ្លាស់ប្ដូរគេយកមនុស្សទៅរៀនបង្រៀនហើយគេបង្រៀនជាសាធារណៈ គេអត់បង្រៀនលួចលាក់ក្នុងព្រៃណាក្នុងព្រៃហីហីធ្វើជាចលនាសងាត់ទៅអប់ទៅរំបំពាក់មនុស្សគុំវិជាទេគេដាក់មេក្រូប្រកាសសាធារណៈណាមកនិយាយមកស្ដាប់បញ្ចេញទស្សនៈយោបល់រៀនសូត្រសិទ្ធយើងមានអីខ្លះធ្វើការផ្លាស់ប្ដូររបៀបមិនត្រឹមត្រូវមានប្រយោជន៍យ៉ាងម៉េចខ្លះអាហ្នឹងឃើញទេអញ្ចឹងរបៀបវាខុសគ្នាណាបែរជាទៅចោទថា ជាទូក្បត់ជាតិរួមដៃជាមួយបរទេសមានគំនិតបរទេសហើយចង់ព្រួលរំលំរដ្ឋាភិបាលណែឃើញទេធម្មតាគេធ្វើបពប្រឆាំងគេត្រូវអប់រំប្រជាពលរដ្ឋឲ្យចូលរួមក្នុងក្នុងចលនាផ្លាស់ប្ដូរហើយណាគេមិនដែលធ្វើបពប្រឆាំងអត់ចង់ផ្លាស់ប្ដូរយើងទេវាត្រូវតែផ្លាស់ប្ដូរយើងទេទោះតែឯងបពប្រជាធិបតេយ្យដូចគ្នា អានេះបកវិជាថាផ្សាយដូចគ្នាចូលមករួមប្រកួតក៏ត្រូវតែចង់ឆ្នះចង់ចាញ់គ្នាដែរហើយបើយើងជាបកប្រឆាំងយើងជាបកកាន់អំណាចនៅក្នុងអំណាចហើយយើងជាកុំមុនីក៏គេត្រូវតែបដូរយើងដែរហើយថ្ងៃក្រោយបើសិនជាបកប្រឆាំងឡើងកាន់អំណាចហ៊ុនសែនជាបកកុំមុនីធ្វើការតស៊ូក៏ត្រូវតែការចង់ផ្លាស់ប្ដូរពួកអជារដ្ឋាភិបាលនឹងចោលដែរតាមដើម្បីបំរើមនុស្សគុំជារបស់ខ្លួនណាមហិច្ឆតារបស់ខ្លួននយោបាយរបស់ខ្លួនឧត្តមគតិរបស់ខ្លួនគាត់ឧត្តមគតិខុសគ្នាគោលការណ៍ខុសគ្នា ណាអញ្ចឹងចឹងវាគ្មានអ្នកណាគេបើកបកប្រឆាំងគេអត់ចង់ព្រួលរំលោភយើងវា100%បកប្រឆាំងប្រទេសណាឬប្រទេសណាដែរមិនថាបកប្រឆាំងមិនថាបកការអំណាចសុទ្ធតែចង់ព្រួលរំលំគ្នាដូចគ្នាប៉ុន្តែគេព្រួលរំលំគ្នាដោយសន្តិវិធីដោយវិធីសុចរិតមិនមែនថោកទាបមិនមែនលួច បន្លំណាបោកប្រាស់គំរាមកំហែងកាប់សម្លាប់ទេអានោះឲ្យយល់ណាវាខុសគ្នាត្រង់ហ្នឹងអឺអញ្ចឹង ការចោទប្រកាន់ហ្នឹងគឺវារហូតមកដល់ឥឡូវគឺវាអត់មានអីចេញទៅណាហើយខ្ញុំបាននិយាយតាំងពីអឺពីដើមមកបើខ្ញុំចាំខ្ញុំកាលខ្ញុំពេលគេចាប់លោកប្រធានហើយបងនៅរបងក៏សួរថាបងឯងជឿថាអឺឯងគេដោះលែងកម្មសខាថាដោះលែងប៉ុន្តែក្រោយប្រហែលក្រោយឆ្នាំ2023ហ្នឹង ហ្នឹងអាចដោះដែរហ្នឹងប៉ុន្តែឥឡូវវាអាចមានផ្លូវមួយគេអាចកាត់ទូគាត់ហើយគេអាចដោះលែងបានដោះលែងយ៉ាងម៉េចគេអាចដោះលែងគាត់មុនអាចមុនបោះឆ្នោត2022ឬមុនបោះឆ្នោត2023ចំណុចទៅត្រង់ណាចំណុចត្រង់នេះមួយប្រសិនបើគេឃើញមើលឃើញថា គណៈបកសង្គ្រោះជាតិបែកបាក់គ្នាលោកធានកម្មសាស្ត្រនិងសំរងស៊ីពិតជាបែកបាក់គ្នាទី1ទី2បើគេមើលឃើញថាកម្លាំងសង្គ្រោះជាតិមួយចំនួន ទៅកាន់បកផ្សេងហើយជាពិសេសគឺបកភ្លើងទៀនដែលពួកគេកំពុងសង្ស័យថា លោកធានសំរងស៊ីនៅពីក្រោយមិនបាច់ចោលទេលោកប្រធានសមរងស៊ីគាត់នៅតែជាប្រធានស្ដីទីសង្គមជាតិរឿងបាក់ភ្លើងទៀនធ្វើការងាររបស់គេ រឿងប្រជាពលរដ្ឋនៅ ក្នុងប្រទេសគ្រប់គ្រងបាក់គ្រឿងទៀនជាសិទ្ធិរបស់ពួកគាត់អត់មានអ្នកណាទៅកោះប្រជុំទៅរៀបប្រជុំទៅលើកទឹកចិត្តទៅជំរុញរៀបចំផែនការពួកគាត់ចូលទេអត់មានទេណាហ៊ុនសែនមានសមាជិករបស់ខ្លួនគ្រប់កន្លែងដែរស្ដាប់វិទ្យុស្ដាប់ទូរស័ព្ទស្ដាប់ការចរចាគេលួចសន្ទនាគ្នាបានគ្រប់គ្នាទាំងអស់ស្ដាប់ទៅ ណាទិញបកែខាងរួចស្ដាប់ស្ដាប់ទៅថាលោកប្រធានសំរងស៊ីមានរៀបចំប្រជុំរៀបចំឲ្យពួកនឹងទៅចូលភ្លើងទៀនបកកើតភ្លើងទៀនពីកាលណាវាអត់មានដល់ខ្ញុំបញ្ជាក់អញ្ចឹងខ្ញុំស្ថិតនៅក្នុងអឺថ្នាក់ដឹកនាំសង្គមជាតិម្នាក់ដែរណាទោះបីមិនកពូលក៏ដោយឬក៏យ៉ាងម៉េចក៏ដោយប៉ុន្តែ ការងារមួយចំនួនខ្ញុំអឺទទួលព័ត៌មានហើយចូលរួមកិច្ចប្រជុំ គឺថាឲ្យយើងឲ្យមានពាក់ព័ន្ធទេអ្វីត្បិតតែអ្នកទាំងអស់នោះជាអតីតអ្នកគ្រប់គ្រងលោកប្រធានសំរាំងស៊ីក្តីក៏ប៉ុន្តែមិនមែនពាក់ព័ន្ធអីជាមួយនឹងលោកប្រធានសំរាំងស៊ីគាត់ទៅនៅពីក្រោយនោះមិននៅពីក្រោយទេហើយគណៈបកលឿងទៀតមានសាវិរហូតមកតាមិនមែនតែមានឥឡូវឯណាគាត់ពីមុនគេអត់ធ្វើសកម្មភាពណាបាទឥឡូវគេធ្វើសកម្មភាពដូច្នេះហ៊ុនសែនចាំមើលទៅបើសិនជាភ្លើងទៀននឹង មានកម្លាំងខ្លាំងហើយមនុស្សជាច្រើនទៅចូលរួមមួយភ្លើងទៀនហើយសង្គមជាតិបាយកំសខានឹងត្រូវដោះលែងបងប្អូនមិនឆ្ងល់ដើម្បីឲ្យកម្មសខាគាត់មកដោះដឹកនាំសង្គមជាតិហើយចូលរួមការបោះឆ្នោតគ្រប់សង្កាត់បំបែកកម្លាំងនឹងជាពីរកុំឲ្យវានៅផ្ដុំជាមួយគ្នាខ្លាំងដើម្បីកុំឲ្យឈ្នះបកប្រជាជនឃើញទេអានោះគឺជាប់នឹងវាប៉ុណ្ណឹងឯងអានោះចំណុចទី1អានោះចំណុចទី2ចំណុចទី3 គឺដើម្បីអីបើមិនដោះលែឥឡូវហ្នឹងបើសិនជាហ៊ុនសែនអាចឲ្យ លោកកម្មសការនៅបន្តគុកមិនបាច់ចូលរួមការបោះឆ្នោតគុំសង្កាត់ហ៊ុនសែនចាំមើលសារភ្លើងទៀននឹងចូលរួមបោះឆ្នោតគុំសង្កាត់អត់បើភ្លើងទៀនចូលរួមបោះឆ្នោតគុំសង្កាត់បើភ្លើងទៀនអត់មានកម្លាំង តិចតួចណាតែឈ្នះបានត្រឹម10% 20%អញ្ចឹងថាអខ្វល់ហើយណាអខ្វល់ហើយអញ្ចឹងលោកកឹមសុខាអាច នឹងបន្តជាប់គុករហូតទៅដល់ក្រោយឆ្នាំ2023ណារហូតដល់គាត់រៀបចំបកប្រជាជននឹងខ្លាំងឲ្យម៉ណែតអីខ្លាំងហើយអស់បើគាត់អស់លែងហើយក៏សាប អតិពលលោកកឹមសខាប្រសាទលោកអតិពលលោកប្រធានសំរាំងស៊ីអីយ៉ាងម៉េចវិញទប់កាឡាឲ្យអស់មើលទៅដឹងថាកូនគាត់មកឈរឈ្នះអាហ្នឹងគាត់ប្រឡែងហ្នឹងហើយអាហ្នឹងគឺវាប៉ុណ្ណឹងអញ្ចឹងគឺនេះជាសេណារីយ៉ូក៏ប៉ុន្តែបើសិនជាភ្លើងទៀនបោះឆ្នោតទៅបោះឆ្នោតគុំសង្កាត់នោះលេងបាន40%ណា ឬឈ្នះបកប្រជាជនអាហ្នឹងច្បាស់ហ៊ុនសែនឡាំបាលឹមដល់ឡាំបាបងត្រូវតែប្រឡែងលោកកឹមសុខាឲ្យមកដឹកនាំសង្គមជាតិហើយត្រូវធ្វើការរៀបរៀងគម្រាមកំហែងមិនឲ្យ សង្គមជាតិនិងភ្លើងទៀនរួមគ្នាឡើងវិញដើម្បីប្រកួតប្រជែងគ្នាឲ្យបពប្រឆាំងនឹងបំបែកកម្លាំងបពប្រឆាំង ដើម្បីកុំឲ្យឈ្នះគាត់នៅក្នុងការបោះឆ្នោតជាតិឆ្នាំ2023ខាងមុខអាហ្នឹងរឿងមានប៉ុណ្ណឹងឯងអត់មានអីទេលោកប្រធានកម្មសថាគឺជាគេហៅថាចំណាប់ខ្មាំងនយោបាយអរហើយគាត់លោកប្រធានកម្មសខាគាត់នឹងបន្តការងារនឹងរហូតគាត់អត់ប្រឆាំងហ៊ុនសែនទេណា គាត់បន្តនយោបាយនឹងដើម្បីអឺមកស្រួលរបស់គាត់មិនឲ្យមានការលំបាកសម្រាប់ខ្លួនគាត់ហ្នឹងឥឡូវយើងចង់សួរដូចនេះវិញថាតើយើងមានដំណោះស្រាយលោកធានកម្មសភាគាត់គួរធ្វើអីណាខ្ញុំមើលឃើញគាត់ជួបទូតតាំងពីខែ12 ឆ្នាំ2021ចុងខែ12 2021ក៏ជួបជាមួយទូតអាមេរិកក្រោយមកជួបជាមួយទូតអាល្លឺម៉ង់ជួបទូតជប៉ុនជួបទូតបារាំងណាលាក់នឹងលាក់ហើយជាពិសេសប្រហែលថ្ងៃនេះគាត់ជួបជាមួយនឹងទូតមួយចំនួនដូចជាជប៉ុនដូចជាបារាំងដូចជាស្អីៗហ្នឹងណាប្រហែលថ្ងៃនេះមុននេះអឺមានតាំងពីបុលហ្គារីអីលាក់នឹងលាក់ គឺគាត់ផុសហោហែប៉ុន្តែខ្ញុំចង់សួរថាតើគាត់ជួបទូដើម្បីអីយើងគ្រប់គ្នានឹងសួរយ៉ាងវិញផលវិបត្តិនៃការជួបទូតម្យ៉ាងគាត់ថាល្អប៉ុន្តែសម្រាប់ខ្ញុំសម្រាប់ខ្ញុំឯណាបងប្អូនមើលទៅមិនមែនខ្ញុំនិយាយនេះខ្ញុំប្រឆាំងគាត់ទេមិនមែនមាននេះថាខ្ញុំនិយាយនេះ យើងមានការបែកបាក់ផ្ទៃក្នុងនេះមិនមែនទេប៉ុន្តែនិយាយដោយ ស្មោះអស់ពីចិត្តណាខ្ញុំអត់លះបង់ទេណាខ្ញុំមិនចង់ឲ្យបងប្អូនយើងអឺស្ដាប់តែភាសានយោបាយទេខ្ញុំចង់ឲ្យបងប្អូនស្ដាប់ភាសាស្មោះពីចិត្តខ្លះឬថាស្មោះពីចិត្ត ខ្លួនតែម្ដងមិនមែនភាសានយោបាយភាសានយោបាយនិយាយដោយលោកប្រធានកម្មសខាអ្នកផ្សេងអញ្ចឹងយើងបានជួបទូតនេះគេបានយកចិត្តទុកដាក់យើងគេគិតគូរពីយើងណាគេព្រួយបារម្ភអំពីស្ថានភាពនយោបាយនៅកម្ពុជាគេនៅឃ្លាំមើលអំពីដំណើរការកាត់ទូការកាត់ក្តីយើងណាហើយគេនឹងបន្តការឃ្លាំមើលណា គេលើកទឹកចិត្តយើងយើងមិននៅឯកោលាក់នឹងលាក់ក្នុងភាសាការទូតប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនស្ដាប់ភាសាផ្លូវចិត្តមិនមែនការទូតនយោបាយអីទេមើលសភាពជាក់ស្ដែងតើការដែលគេមកជួបនេះបានប្រយោជន៍អីខ្លះដល់យើងប្រយោជន៍អត់បានមកបប្រឆាំងទេប្រយោជន៍បានទៅហ៊ុនសែនមូលហេតុអីប្រយោជន៍មូលហេតុអី បានថាខ្ញុំបានទៅថាបានទៅហ៊ុនសែនទី1ពេលដែលគាត់អនុញ្ញាតពេលដែលគាត់ជួបទូតម្ដងម្ដងហ៊ុនសែនរីកមុខមិនស្ទើរទេមូលហេតុអីពេលដែលគេទៅជួបគាត់គេមើលសារភាពគាត់រស់នៅគាត់រស់នៅក្នុងវិឡាស្កំស្កាយស្លៀកពាក់ស្អាតបាត មានអ៊ីនធឺណិតប្រើមានទូរទស្សន៍មើលហូបចុកគ្រប់គ្រាន់មានឡានថ្មីថ្មីជីណានៅក្នុងវិឡាស្ទឹមស្កាយមានលេខា មានអាមីអថោងហែហោមគ្រប់កន្លែងតើគេអាចយល់ថាគាត់ជាអ្នកទោសទេចំណុចនេះមួយបងប្អូនយល់សួរខ្លួនឯងទេគេអាចយល់ថាគាត់ជាអ្នកទោសទេ អាហ្នឹងបងប្អូនយកទៅសួរខ្លួនឯងចំណុចទី1ចំណុចទី2គេអាចយល់ថាណាហ៊ុនសែនធ្វើបាបគាត់ឯងហ៊ុនសែនផ្ដាច់ការឯងយកទៅសួរខ្លួនឯងអាហ្នឹងតើគេអាចចោទប្រកាន់ហ៊ុនសែនថា ជា ជនផ្ដាច់ការ ជាជនដែលធ្វើបាបគាត់ដកសិទ្ធិសេរីភាពរបស់គាត់ជាពលរដ្ឋជាមនុស្សជាអ្នកនយោបាយអត់អត់បងប្អូនយកទៅគិតរងចំណុចទី2ចំណុចទី3តើឲ្យគេដាក់ទណ្ឌកម្មហ៊ុនសែនយ៉ាងម៉េចឲ្យគេពេលគេជួបហ៊ុនសែនឲ្យគេនិយាយថាណាហ៊ុនសែនត្រូវតែផ្ដល់សេរីភាពឲ្យលោកកឹមសុខាត្រូវតែឲ្យគណៈបកសង្គ្រោះជាតិរស់ឡើងវិញណាត្រូវតែឲ្យលោកកឹមសុខាធ្វើនយោបាយឡើងវិញ ណាទៅចេះមួយ ចេះមួយ តាមលក្ខខណ្ឌចេះចេះគេ អាចនិយាយជាមួយហ៊ុនសែនបានទេពេលគេជួបហ៊ុនសែនអត់ពីព្រោះយ៉ាងម៉េចបើថាគាត់អត់មានសេរីភាពវាអត់ត្រូវបើថាគាត់អត់សិទ្ធិនយោបាយគឺវាអត់ត្រូវបើថាគាត់គ្មានសិទ្ធិមនុស្សគ្មានអីវាអត់ត្រូវណាបើថាហ៊ុនសែនធ្វើបាបគាត់ក៏វាអត់ត្រូវណា ព្រោះមិនដាលទេធម្មតា ទូក្បត់ជាតិទូខុបខិតជាមួយបរទេសរំលំរដ្ឋាភិបាលជួនអក្រិតអានឹងនិយាយទូកពូលមកសម្រាប់ប្រទេសមួយមួយអានឹងយ៉ាងម៉េចខ្ញុំចង់បញ្ជាក់ថាអ្នកការទូតអ្នកការទូតសកម្មភាពអ្នកការទូតសំបី តាស្លៀកពាក់ស៊ីវិលក្រៅម៉ោងធ្វើការក៏នយោបាយដែរខ្ញុំប្រាប់ច្បាស់ទេទៅអយល់ណា អញ្ចឹងអ្នកការទូតទៅជួបមនុស្សម្នាក់គឺមិនមែនទៅជួបនិយាយលេងទេគឺទៅជួបរឿងនយោបាយអញ្ចឹងបើលោកប្រធានកម្មសខាគាត់គ្មានសិទ្ធិនយោបាយដាច់ខាតឲ្យគេប្រយ័ត្នប្រយែងរដ្ឋាភិបាលមួយមួយអ្នកទោសក្បត់ជាតិគប់ខិតគំនិតជាមួយបរទេសហ่ะរឿងអីដែលគេអនុញ្ញាតឲ្យជួបជាមួយនឹង ការទូសបរទេសទៅទៀតឃើញទេយ៉ាងរឿងហ្នឹង មានតែរួម គ្នាសំដែងទេខ្ញុំមិនថាលោកប្រធានកម្មសខារួមគ្នាសំដែងជាមួយហ៊ុនសែននេះដើម្បី ផលប្រយោជន៍របស់ខ្លួននេះខ្ញុំមិនថាបងប្អូនគិតចារណាខ្លួនឯងទៅអរខ្ញុំនិយាយភាសាផ្លូវចិត្តណាអត់មានតំណាងបកសម្ពោធជាតិទេណាជាបុគ្គលខ្ញុំនិយាយជាបុគ្គលខ្លួនខ្លួនខ្ញុំផ្ទាល់ប៉ាងសើគឿនខ្មែរសវណ្ណភូមិអត់តាក់តង និងគណៈបកសង្គមជាតិទេអត់តាក់ទងគូលការសង្គមជាតិអត់តាក់ទងអឺគូលការលោកប្រធានសំរាំងស៊ីអត់តាក់ទងនឹងស្មារតីសង្គមជាតិទេខ្ញុំនិយាយនេះមិនមែនស្មារតីសង្គមជាតិមិនមែនក្នុងនាមជាអ្នកគ្រប់គ្រងសង្គមជាតិឬក៏ក្នុងនាម ជា ស្អីខ្ញុំនិយាយក្នុងនាមទស្សនៈតើខ្លួនរបស់ខ្ញុំជាបុគ្គលហើយខ្ញុំបញ្ជាក់ច្បាស់បងប្អូនយកទៅគិតទៅណាយកទៅគិតខ្លួនឯងណា អានឹងមានតែរួមគ្នាសម្ដែងជាមួយគ្នាពាក្យនឹងអាចធ្ងន់បន្តិចក៏ប៉ុន្តែបងប្អូនយកទៅពិចារណាទៅណាអញ្ចឹងគេអត់មានទេគេមិនអាចពេលគេជួបគាត់ហើយគេមើលស្ថានភាពរស់នៅរបស់គាត់មើលសេចក្ដីសុខបែបយ៉ាងពេលគេជួបមន្ត្រីទូតទាំងអស់ហ្នឹងទៅជួបហ៊ុនសែនហ្នឹងគេនិយាយមិនមួយហ៊ុនសែនមិនដឹងគេថាទៅរំលឹកហ៊ុនសែនឲ្យផ្ដល់លក្ខខណ្ឌនេះលក្ខខណ្ឌនោះអីយ៉ាងម៉េចអីម៉េចទៀតគឺអត់បានទេ គឺអត់បានទេម្ដងហើយខ្ញុំចង់បញ្ជាក់ថារឿងដែលសហគមន៍អឺរ៉ុបគេចេញសេចក្តីសម្រេចនេះប្រទេសនេះគេចេញសេចក្តីសម្រេចនោះលទ្ធផលគឺរសារលោកប្រធានសំរងស៊ីនិងថ្នាក់ដឹកនាំសង្គមជាតិនៅក្រៅប្រទេសខិតខំតស៊ូធ្វើបាតកម្មទៅជួបគេឡើងសឹកស្បែកជើងណាទៅមួយឆ្នាំទៅមួយឆ្នាំណាព្យាយាមធ្វើសុំជួបគេចរចាជាមួយគេណាជំរុញគេណា ហើយពលរដ្ឋខ្មែរខំធ្វើបាតកម្មរៀងរាល់ឆ្នាំអរគុណគេលើកបដាដកលែងកម្មសខាផ្ដល់យុតិធម៌កម្មសខាផ្ដល់ឲ្យសង្គមជាតិវិញបងអូនឃើញធ្វើបាតកម្មរាល់ឆ្នាំអាអស់ហ្នឹងដែលធ្វើឲ្យមានគេដាក់លក្ខខណ្ឌនេះលក្ខខណ្ឌនោះណាធ្វើឲ្យគេដាក់សម្ពាធចេញសេចក្តីសម្រេចនេះសម្រេចនោះទៅលើរបបហ៊ុនសែនបើនិយាយអំពីអ្វីដែលលោកកឹមសុខាគាត់ធ្វើគឺ kê mẩn miên anh tôi thì gì đại sầm tiền không sai thế vì ớt vì mẩn miên đây vì ớt miên này thêm trong phải chạy chăng chắc ở riêng lắm này chấm đạch thì bay đến cứ tha ở vay để qua thương cứ tha mình ao kia nâng ai cái dễ ban thì mới hôn sai làm nào đây là kỳ chua hôn sai đấy anh đấy chắc bao nhiêu giờ là cất luôn này mà em gì không តើឲ្យគេមានហេតុផលទៅនិយាយជាមួយហ៊ុនសែនដែរណាហ៊ុនសែនឯងធ្វើបាបលោកកឹមសុខាណាផ្ដល់សិទ្ធិនយោបាយគាត់វិញណាទៅផ្ដល់សិទ្ធិគោរពសិទ្ធិគាត់នៅក្នុងនាមជាពលរដ្ឋខ្មែរមានសិទ្ធិនេះសិទ្ធិនោះវិញហ៊ុនសែនអីមានអត់ធ្វើបាបនៅផ្ទះខ្លួនឯងណាដើរទៅដុតបូតណាទៅចំការទៅចែកណយទៅហើយកថាណា ដើរកំសាន្តតំបន់ទេសចរផ្សេងផ្សេងគាត់មានអាស្រ័យគាត់ផងហ្នឹងគាត់មានទាំងលេខាហើយហោមណាជុំវិញទង្វងទង្វងមានឡានជិះស្មៃចែណាមានអ្នកបើកឡានឲ្យបើកស្វាឡានឲ្យណាខោអាវសម្លៀកបំពាក់ថ្មីចេះនៅវីឡាមានគាត់មានតាំងវីឡាលក់ទៅទៀតណាកន្លែងរាប់លានទៀតមានអត់ស្អីគាត់ណាថ្ងៃថា ខ្ញុំបាត់សឹកគាត់មិនគាត់ចោលគាត់មានតួរបស់ខ្ញុំធ្វើបាបគាត់គាត់តើអំណាចអ្នកទូមានសិទ្ធិឯណាទៅលក់ផ្ទះលក់ស្បែងមានកម្មសិទ្ធិផ្ទះដីឃ្លីឯណាដល់ម្លឹងមិនលក់អីប្រកាសលក់អីវាអត់មានវាមិនដាទេខ្ញុំបើខ្ញុំធ្វើបាបគាត់រឿងអីគាត់ជួបលោកបានហើយបើខ្ញុំបាត់សិទ្ធិនយោបាយណែអ្នកនយោបាយកពូលអ្នកនយោបាយខ្ញុំត្រូវប្រយ័ត្នជាងគេរឿងអីលោកឯងទៅជួបគាត់បានណា វិញអញ្ចឹងងាយយល់ហើយអញ្ចឹងអញ្ចឹងហើយបានពួកទូទាំងអស់ហ្នឹងខ្ញុំចង់បញ្ជាក់គេទៅមើលទៅជួបគាត់ហ្នឹងគាត់ហ្នឹងគេចង់បើជាការស្មានរបស់ខ្ញុំណាគេចង់ដឹងថាជំហរគាត់ហ្នឹងយ៉ាងម៉េចជាភាសាជំហរគាត់ជាមួយនឹងលោកប្រធានសំរងស៊ីអាហ្នឹងដែរដែលធ្វើឲ្យស្ថានភាពក្នុងវិលុកទៀត ប្រហែលជាគាត់មិនអាចនិយាយ បានទាំងអស់ហើយអ្វីដែលខ្ញុំអឺឆ្ងល់ជួបជាមួយទូតបារាំងអឺម្សិលមិញម្សិលថ្ងៃឃើញមានមនុស្សម្នាក់មុតចន្ទាដែលនៅជាមួយនឹងអមទៅជាមួយឃើញមនុស្សនឹងចាញ់ពីគាត់ហើយទៅបាល់បាក់ថ្មីហេតុអីបានជានៅដើរជាមួយទៀតខ្ញុំនៅតែឆ្ងល់ខ្ញុំនៅតែឆ្ងល់ណា មនុស្សហ្នឹងគឺបកប្រជាជនទាំងអាចទាំងនោះណាហេតុអីហេតុអីហ្នឹងក៏សួរប៉ុណ្្នឹងឯងតែបងប្អូនគួរយល់ហ្នឹងហេតុអីហ្នឹងហើយបងប្អូនមើលមនុស្សជុំវិញខ្លួនគាត់ខ្ញុំជួនកាលខ្ញុំសោកស្ដាយខ្ញុំខកចិត្តដោយសារអី មកបងប្អូនមើលមនុស្សជុំវិញលោកធានសំរងស៊ីសំខាន់សំខាន់ទាំងអស់បើថាអ្នកវាយបហាលោកធានកម្មសខាគឺអ្នកគាំទ្រសម័យសម័យយើងមិនដែលស្គាល់មុខស្គាល់ឈ្មោះផងប្រើ account ខ្លែងខ្លាយអីផ្សេងផ្សេងណាហើយបើមានមានអ្នកអីគ្រាន់តែអ្នកអីតំណាងនេះតំណាងវិញទីទួយទេមិនមែនជាអ្នកកាន់ទួលទីសំខាន់ខានទេមនុស្សជុំវិញលោកធានកម្មសំរងស៊ីអត់មានដែលណាទៅវាយបហាប្រមាការធានលោកធានកម្មសខាទេ អត់ទេប៉ុន្តែមើលមនុស្សជុំវិញកម្មសខានៅជាមួយរាល់ថ្ងៃសើមនុស្សគៀកមនុស្សចំណិតមួយថ្ងៃមួយថ្ងៃនិយាយពីចេញទ្រឹស្ដីមកគឺថាវាយមហាលោកធៀមសំរាំងស៊ីគឺថាជាជាជាមុខរបរហ្មងណាជាមុខរបរហ្មងយកអានឹងជាមុខរបរនយោបាយរបស់វាយមហាលោកធៀមសំរាំងស៊ីអានឹងណាតើបងមកទៅយល់ណា ហើយទៅចាំលោកប្រធានសំរងស៊ីក៏អត់ដែរខ្ញុំខ្ញុំនិយាយហើយនិយាយទៀតខ្ញុំស្បត់ថ្ងៃនេះចង់ឲ្យទៅជាស្អីក៏ខ្ញុំមិនខ្លាចទេខ្ញុំចូលប្រជុំការដឹកនាំថ្នាក់កពូលវាច្រើនហើយក៏ធ្វើការជាមួយសង្គមជាតិថ្នាក់ដឹកនាំជាតិយូរបើជាមួយនិយាយត្រង់មនុស្សដែលតែងហាមឲ្យរំលឹកគ្រប់ពេលណាបងអីជារៀងដែលមីមូសុខួយនឹងលោកធានសំរងស៊ីបើលោកធានសំរងស៊ីនិយាយ ម៉ាត់ហ្មងតែជាភាសាផ្លាក់នាំណាក៏ដោយដែលយករឿងបុគ្គលមកនិយាយគាត់លេងម៉ាត់ហ្មងខ្ញុំប្រាប់បើថាយើងយករឿងបុគ្គលយកអីមកវាយប្រហាគេអីគឺថាគំថាឡើងអ្នកឯងសកម្មជនដាក់ក្រុមតែថ្នាក់លើក៏អត់មករកខ្ញុំនិយាយត្រង់តែខ្ញុំនិយាយលេងអ្នកដែលធ្វើការជាមួយសំរាំងស៊ីដឹងច្បាស់ណាស់ ដឹងច្បាស់ហ្មងណាតិចទៅយករឿងបុគ្គលស្នាក់ដឹកនាំនេះស្នាក់ដឹកនាំនោះយកមកនិយាយវាយមហាសាធារណៈខ្ញុំប្រាប់តែមកគាត់មើលតែឈ្មោះគាត់មិនហៅក្នុងគាត់ហ្មងខ្ញុំបាននិយាយលេងណាហើយបងអីឆៃអៀងគាត់ហាមគ្រប់ពេលហាមគ្រប់ពេល កុំឲ្យសោះយករឿងបំបែងរឿងអ្នកនេះអ្នកនោះជាពិសេសគំថាឡើយដល់ថ្នាក់មេរកនាំសម្បីតែបុគ្គលក្រុមក៏គាត់មកឲ្យប៉ះពាល់គេដែរប៉ុន្តែរឿងអ្នកគាំទ្រឯផ្សេងផ្សេងគេចេះនិយាយទៅណាហើយដូចខ្ញុំនិយាយថ្ងៃនេះចឹងដោយសារអីខ្ញុំបញ្ជាក់ថាខ្ញុំនិយាយក្នុងនាមបុគ្គលផ្ទាល់អត់មានពាក់ព័ន្ធនឹងសង្គមជាតិទេហើយដោយសាររឿងក្តីនោះវាចិត្តបង្កាត់ក្តីហើយខ្ញុំឃើញពួកអមីអថោងអីនោះវាអួតច្រើនពេកណាហើយថ្នាក់នាំសង្គមជាតិផ្សេងផ្សេងទៀត គាត់មានអាណានិយាយគ្មានអាណាលើទេអញ្ចឹងខ្ញុំនិយាយខ្លះភាសាក្នុងផ្លូវចិត្តរបស់ខ្ញុំឲ្យវាធូរទ្រូងខ្លះហើយបងប្អូនខ្លះធូរទ្រូងខ្លះដែរកុំឲ្យឃើញថាហេតុអីបានជាថ្នាក់ខាងលើអត់មានដែរណានិយាយឬក៏អត់មានឃើញអ្នកនេះនិយាយនេះនោះនិយាយគេវាយប្រហាគេអីសពបែបយ៉ាងហ្នឹងហើយជាភាសា ID ប្រហែលឃើញ ID មនុស្សនៅជុំវិញកម្មសាប្រហែលនិយាយថាពួកខ្ញុំឆ្អើមឃើញពួកអស់ហ្នឹងខ្ញុំមិនឆ្អើមត្រឹម ID សូម្បីអាមុខមនុស្សពួកអស់ហ្នឹង ពួកដែលប្រើកាន់ ID ទាំងអស់ខ្ញុំមុខមនុស្សគ្មានណោជាទៅទៀតខ្ញុំនិយាយត្រង់ណាអញ្ចឹងបានគាត់ថាពេលខ្លះគួរតែនិយាយដែរដើម្បីឲ្យបងប្អូនពលរដ្ឋយល់ណាឲ្យបងប្អូនពលរដ្ឋស្ងប់ចិត្តហើយយើងត្រូវតែរួមគ្នាលើកទឹកចិត្តគាត់ឲ្យធ្វើទង្វើ ត្រឹមត្រូវវិញដើម្បី ងាកមកផ្លូវត្រឹមត្រូវសម្រាប់ការរួបរวมជាតិរួបរวมកម្លាំងអ្នកជាតិតបតៃដើម្បីជាតិទៅរកឈ្នះហ៊ុនសែនកុំបង្វេងសមរភូមិទៀតអត់ត្រូវទេបើនៅតែស្ដាប់តាមពួកអាមេអថោងពួកអាស៊ីប៉ែពួកអាញុះញង់បំបាយបំបាក់គណៈបកពង្រើឥឡូវបកវិជាជនរាល់ថ្ងៃទាំងអស់ហ្នឹងគាត់ជីវិតយោបាយរបស់គាត់នឹងស្លាប់ហើយអ្វីដែលខាតបង់គឺពួកយើងទាំងអស់គ្នាអ្នកខាតបង់មិនមែនពួកអាមេអថោងដែល នៅជុំវិញលោកវិធានកម្មសថារបស់វាខាតបងទេពួកនោះអត់ខាតបងទេវារស់នៅស្រុកខ្មែរអត់សង្គ្រោះជាតិយើងងាប់វាមានតំណែងនៅក្នុងបកប្រជាជនទាំងអស់ហើយវាបានផលបានប្រយោជន៍ពីបកប្រជាជនទាំងអស់ហើយពួកនោះមានអីស្អីវាណាអត់មានអីទេ ពួកនោះវាមិនដែលខ្វល់ទេណាឃើញទេវាមិនដែលក្នុងប្រវត្តិសាស្ត្រមនុស្សដែលធ្វើនយោបាយ ចេញមុខសកម្មក្នុងនយោបាយវាមិនដែលណាគេទៅឆ្លោះទៅប្រឆាំងច្បាំងជាមួយមនុស្សអត់អំណាចដូចគ្នាវាមិនដែលណាចង់បានសេរីភាពបែរជាច្បាំងជាមួយមនុស្សដែលជាជនរងគ្រោះហើយជាមនុស្សអត់អំណាចវាខុសបាត់ទិសដៅបាត់ណាគ្រាន់តែប៉ុណ្្នឹងយើងនឹងថាមនុស្សហ្នឹងមនុស្សបោះគេបាត់ណាមនុស្សដែលមិនបំរើឲ្យ សដៅនៃសេរីភាពនិងផលប្រយោជន៍ជាតិបាត់ហ៎ពួកយើងមកច្បាំងជាមួយជនរងគ្រោះដូចគ្នាហ្នឹងហើយមកច្បាំងជាមួយជនអត់អត់អំណាចដូចគ្នាហ្នឹងយកជនអត់អំណាចឲ្យជនរងគ្រោះជាសត្រូវតែយើងមកតាំងខ្លួនយើងជាអ្នកប្រជាធិបតេយ្យយើងជាអ្នកអលែងអឺចង់រំដោះប្រទេសជាតិយ៉ាងម៉េចវាខុសបាត់ហើយបងប្អូនមិនបាច់ឆ្ងល់ទេអញ្ចឹងជនណាក៏ដោយដែលមកវាយប្រហារបពប្រឆាំង ជនរងគ្រោះនយោបាយក្នុងរបបហ៊ុនសែនបងប្អូនគ្រាន់តែអានតែភាសាតែប៉ុណ្្នឹងទៅទោះអ្នកហ្នឹងនិយាយល្អយ៉ាងម៉េចហេតុផលយ៉ាងម៉េចវាខុសបាត់ហើយខុសទិសដៅបាត់ហើយជនហ្នឹងគឺជនរបស់គេហើយចង់អ្នកនឹងពាក់កវ៉ាត់កចង់អ្នកនឹងតាំងខ្លួនជាអ្នកវិភាគចង់អ្នកនឹងតាំងខ្លួនជាអ្នកប្រាជ្ញជាបណ្ឌិតជាបញ្ញវន្តចង់តាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ជាចំណិតលោកនេះចំណិត លោកនោះ ធ្វើការក្នុងថ្នាក់នេះទៅអែបថតជាមួយនរណាក៏ដោយយកមកបង្ហាញយើងមករយវារយនិយាយ conclusion សន្និដ្ឋានខ្លីមកណាដែលឯងគឺជាមនុស្សពួកអកម្មអំណាចធម្មតានិយាយចឹងណាដល់ពេលហ្នឹងគេថាគេថាមើលមើលកូនចៅលោកទៀន សំរាំងស៊ីតាស៊ីនោះចាប់ដើមវាបហាយើងទៀតអត់ទេបងប្អូនស្គាល់ខ្ញុំដឹងទេមើល page ខ្ញុំមើល Facebook ខ្ញុំខ្ញុំមិនដែលវាយបហាដល់ណាទេកុំហមកឆ្នាំខ្ញុំនិយាយរឿងនឹងមួយដងអីពីរដងអីទៅវាថាច្រើនផុតពីរបីដងណាតបម្ដងឬពីរដងហ្នឹងបើនិយាយទៅប្រហែលឆ្នាំនេះខ្ញុំទៅតបម្ដងពីរបីដងទេណាបើនិយាយពួកហ្នឹងវិញសរសេររាល់ថ្ងៃ មួយថ្ងៃ10 status អីនោះណាវាយមហាយើងវាយមហាលោកធានសំរងស៊ីនឹងតែដល់យើងតម្ដងគេថាអូពួកពួកពួកពួកសំរងស៊ីចេញមកទៀតណាញុះញង់បំបាយបំបាក់យើងទៀតណាវាយប្រហារយើងទៀតណាអីព្រះហើយនេះវាជាគេ ដាក់ខែដាក់ថ្ងៃដាក់ម៉ោងទៅដល់គេតបវិញថាសំរងស៊ីពហិរដល់ពួក បណ្ដោះមនុស្សឲ្យលាពណ៌ឲ្យជេរចោទយើងថាពួកអាកាចះ CP ពួកអាយួនពួកអើយួនងាប់អើយបើសិនជាពួកឯងអត់បានធ្វើអីសោះអត់វាយប្រហាគេដាក់ម៉ោងដាក់ថ្ងៃដាក់ខែមនុស្សនៅជុំវិញនៅសំរាំងស៊ីមនុស្សគាត់ទៅសំរាំងស៊ីអត់ទៅប្រឡាក់មាត់ជាមួយទេបងប្អូនសង្កេតមើលទៅណាសង្កេតមើលទៅហើយបើនិយាយពីបណ្ដាញព័ត៌មានវិញទាំងអស់ បើសំរាំងស៊ីគាត់មានគំនិតវាយប្រហារខ្ញុំប្រាប់ថាមួយម៉ោងវាយប្រាវពេញដល់បងប្អូនឃើញទូរទស្សន៍ live បងប្អូនបើកសឹងឃើញគ្រប់កន្លែងសសំរាំងស៊ីដែលមានខាងកម្មសាខាមួយស្ទើរអត់មានទេណាបើចង់វាយ24ម៉ោងខ្ញុំប្រាប់វាយប្រាវដូចទំនប់ទឹកបាក់អញ្ចឹងណាមានបញ្ជាតាពីលើមកផ្លែតតែវាអត់ chẳng lo tao có chứ của rút vì nay nè ca một rút một rút chia sẽ báo nhầm mẹ, ở dưới ở đăng này báo có thể vô <coughs> nhưng trong số lúc thêm lâm tha còn cô tôi dùng mày tôi nghe một trạng nhiều loại từ bốn cái thang, dương tự ta chuối rồng lấp lạc tương quạt này non quạt lục cầm sa mình tự lung lụa ជាមួយពួកអស់នឹងទៀតទេណាបើអញ្ចឹងទេអ្នកដែលខាតបងគឺយើងទាំងអស់គ្នាមិនមែនគាត់ខាតបងរូបធានកម្មសការគាត់ទៅខ្វល់អីគាត់ខាតបងអីគាត់គាត់មើលយើងមើលគាត់ជាប់គុកហើយនិយាយភាសាគាត់ជាប់គុកចាស់មួយឆ្នាំហើយ4 5ឆ្នាំហើយគាត់នៅមានផ្ទះវិឡានៅលុយចាយលុយចាយចំឡោយទៀតយើងឃើញមានឡាថ្មីថ្មីជីណារូបនៅហឺហាមានវិឡាមានលុយឡាមានមិនដែរ មនុស្សយើងយើងគ្រប់គ្នាអត់ធ្វើការតែមួយខែចង់ភ័យខ្លួនណាចឹងមកជាប់គុក4 5ឆ្នាំនៅមានវិឡាមានផ្ទះមានលុយមានឡានអូមានលុយចែកអំណោយចែកកន្តោអីទៀតធ្វើហែកឋិនហឹកខ្យៈទៀតងាប់ហើយលេសើចាអានឹងចង់និយាយថាលើលោកវាកម្រមានណាអាហ្នឹងណា អញ្ចឹងថាគាត់វាអត់មានអីទេទោះបីយ៉ាងម៉េចក៏ដោយគាត់មិនបញ្ហាទេគាត់មិនទៅវេទនាមិនពិបាកអ្នកដែលខាតគឺយើងគ្រប់គ្នាណាឃើញទេអញ្ចឹងយើងឃើញទេភាពចាក់ស្ដែងគាត់ទោះបីជាប់គុកប្រហែលឆ្នាំក៏ដោយគាត់អត់មានវេទនាដូចយើងទេគាត់នៅតែកំវត្តកយអាវលុយឡាមីឡាផ្ទះមកសំផឹងហ្នឹងមានទុកគ្រាន់ហេមហាមណា ហើយយើងគ្រប់គ្នាងាប់ហើយអត់ធ្វើការមួយខែពីរខែវេទនាភ័យខ្លួនអត់បាយស៊ីលេខបានកូននឹងទៅណាឡើយនេះហើយនិយាយគ្រប់គ្នាស៊ីថាសាលេងទៅណាហើយចឹងបានថាជួនកាលគេចង់ចង់មកអារូបមន្តធ្វើនយោបាយចឹងដែរហ្នឹងធ្វើនយោបាយជាប់ពុក4 5ឆ្នាំនៅអត់មានលុយចាយមានបាយស៊ីណាមានវិឡាមានផ្ទះនៅអាហ្នឹងវាសិនតែរឿង យើងរៀនអត់ដល់ទេអាហ្នឹងរូបមុនហ្នឹងអាហ្នឹងយើងតទៅសួរគាត់ទៅបងប្អូនណាឯងអាហ្នឹងខ្ញុំចេះមិនដល់ទេអាហ្នឹងសូម្បីយើងអ្នករស់ស៊ីអ្នកមានអ្នកអុកញ៉ាយក៏ដោយខាងរស់ស៊ីទៅមួយឆ្នាំហ្នឹងចប់បាត់ហាងមួយឆ្នាំចប់ហ្មងដួលក្រុមមុនទាំងហ្មងលក់ទាំងសងគ្នាគ្រប់ទៀតអូកំសាឡើយមានម៉ាយស៊ីលេងណា ហើយអ្នកនយោបាយមកអ្នកនយោបាយយទូទៅភាគច្រើនអត់មានមុខរបរអីទេណាឥឡូវយើងយល់ណាអ្នកនយោបាយភាគច្រើនគឺអត់មានមុខរបរអីទេគឺស៊ីប្រាក់ខែស៊ីប្រាក់ខែរត់ណាឥឡូវយើងច្បាស់មន្ត្រីរាជការស្រុកខ្មែរក៏ដូចគ្នាដែរបើមន្ត្រីស្រុកខ្មែរភាគច្រើនបើថាទៅមន្ត្រីរាជការមិនមែននេះប្រពន្ធនេះរស់ស៊ីចឹងទៅ ហើយជាផ្សាយប៉ុន្តែគេរបានដោយសារគេពុករលួយប៉ុន្តែរូបធានកម្មស្ការយើងពួកបរិឆាងអីចឹងទៅពុករលួយណាយើងមានទៅការរដ្ឋាភិបាលហើយណាហើយគឺយើងអត់មានគោលការណ៍រដ្ឋពុករលួយដែរណាហើយយើងនៅសរសើរគាត់ដែរណាជាប់ពួកគួន5ឆ្នាំដល់រស់ស៊ីអីគាត់នៅមានដូចមានកាក់អីចាយអាហ្នឹងយើងសុំសរសើរខ្ញុំខ្ញុំសុំសរសើរអាហ្នឹងខ្ញុំគាត់ប្រយ័ត្នថាខ្ញុំសរសើរអស់ពីចិត្តហ្នឹងហើយ មិនមែនក្នុងន័យអីទេខ្ញុំគាត់ថាខ្ញុំបញ្ជាក់ថាយើងអ្នកវេទនាគឺយើងណាអញ្ចឹងយើងត្រូវតែលើកទឹកចិត្តគាត់ជំរុញគាត់ឲ្យគាត់មករកផ្លូវសាមគ្គីវិញរួបរមកម្លាំងគ្នាវិញដើម្បីផលប្រយោជន៍យើងទាំងអស់គ្នាណាហើយបើថារឿងបើថាយើងបរាជ័យអាការលើកទឹកចិត្តគាត់ឲ្យគាត់មករួបរមសាមគ្គីគ្នាជាកម្លាំងតែមួយហ្នឹងគឺអ្នកដែលខាតគឺយើងមិនមែនគាត់ទេគាត់អត់មានអីពិបាកទេខ្ញុំបញ្ជាក់អញ្ចឹងខាងដើមអញ្ចឹង អាហ្នឹងចំណុចហ្នឹងហើយអញ្ចឹងដំណោះស្រាយគឺអាហ្នឹងមួយចំណុចទី2គឺថាលោកធានកំសខាគាត់ត្រូវតែបង្កើតចំហគាត់ជាអ្នកទោសបើថាអ្នកទោសឲ្យចំជាអ្នកទោសកុំទៅតុលាការវាព្រោះយើងដឹងតុលាការហ្នឹងគឺជាតុលាការផ្ដាច់ការតុលាការតេលេការគេរំលាយសង្គមជាតិណាគាត់ជាប្រធានសង្គមជាតិគាត់ថាមិនបាច់ប្រដឹងទេ ណាអង្គគេធ្វើអីធ្វើទៅយើងកុំដាក់មេធាវីយើងកុំប្រដៅអីព្រោះគាត់មិនជាប្រធានសង្គមជាតិណាអាតឡាការនឹងជាតឡាការតេលេជាតឡាការអាចងយើងកុំតតបាកុំដាក់មេធាវីតតបាចង់ស្អីណាស្អីទៅចុះហេតុអីបានជាក្រោយមកគាត់ជាត្រកត្រកត្រកត្រកទៅតាមគេគេហៅទៅតឡាការទៅគេហៅទៅណាទៅនឹងតាមគេទាំងអស់ហេតុអីគាត់កុំទៅចូលរួមទៅ ណាបើថាជាប់គុកវាចាំជាប់គុកទៅមើលអាហ្នឹងអញ្ចឹងមកវាវាតាមទៅហ្នឹងទី2ចំណុចទី3គាត់ត្រូវតែបង្ហាញចំហរួបរួមសាមគ្គីគ្នាឲ្យច្បាស់លាស់ជាមួយនឹងថ្នាក់ដឹកនាំសង្គមជាតិផ្សេងទៀតជាពិសេសជាមួយលោកទានសំរាមស៊ីជាមួយពលរដ្ឋខ្មែរហើយនឹងជាមួយនឹង អ្នកការទូតដែលគេមកលេងគាត់មកជួបគាត់គាត់ប្រាប់គេថាខ្ញុំគ្រប់គ្រងសកម្មភាពខ្មែរសកម្មជនសង្គមជាតិក្នុងប្រទេសសកម្មជនសង្គមជាតិក្រៅប្រទេសជាពិសេសថ្នាក់ដឹកនាំសង្គមជាតិក្រៅប្រទេសរាភិខ្លួននៅក្រៅប្រទេសដែលធ្វើសកម្មភាពណាជំរុញឲ្យមានដំណោះស្រាយនយោបាយឬសន្តិវិធីតាម ការដាក់សម្ពាធយោបាយបែបនេះដាក់សម្ពាធយោបាយបែបនោះដែលដឹកនាំដោយលោកប្រធានស្ដីទីសំរងស៊ីនៅក្រៅប្រទេសបញ្ជាក់គេច្បាស់តាមលក្ខខណ្ឌរបស់នឹងគាត់ត្រូវបញ្ជាក់ប្រាប់គេអាហ្នឹងទើបគេមានអីយកទៅនិយាយជាមួយហ៊ុនសែនទើបគេមានអីយកមកនិយាយជាមួយរដ្ឋាភិបាលប្រទេសគេនេះនៅក្រៅប្រទេសទាំងអស់នេះអាហ្នឹងអញ្ចឹងប្រកាសចំហច្បាស់ហ្មង ហើយហ្នឹងចំណុចទី3ចំណុចទី4គាត់ត្រូវតែបង្ហាញនៅមនោសញ្ចេតនាឬការភាពជាអ្នកដឹកនាំគាត់ជាប្រធានសម្ពោធជាតិគេចាប់សមាជិករបស់ខ្លួនដាក់គុករាប់រយនាក់មួយម៉ាត់អត់និយាយសមាជិកខ្លួនឯងស្លាប់បាលិខិតសោកទុកមួយក៏អត់ ចេញកុំថាឡើយដល់ទៅចូលរួមមរណៈទុកឬជួយស្អីក៏អត់សមាជិករបស់ខ្លួនរត់មកក្រៅប្រទេសរាប់រយនាក់ក៏គាត់មិនដែលខ្វល់បើនិយាយទៅបើគាត់ខ្វល់គាត់មិនមែនអ្នកធ្វើទេគាត់នឹងប្រកាសតាក់ទងជាមួយនឹងថ្នាក់ដឹកនាំសង្គមជាតិក្រៅប្រទេសគឺអ្នកធ្វើទាំងអស់ណាគឺអ្នករកលុយទាំងអស់ណារាល់ថ្ងៃអ្នកដែលជាប់គុកនៅស្រុកខ្មែរអ្នកដែលជាប់គុកនៅប្រទេស អ្នកដែលរត់ទៅប្រទេសថៃប្រទេសហ្វីលីពីនម៉ាឡេស៊ីអ្នកណាអ្នកធ្វើអ្នកជួយសួរពួកគាត់សួរបងប្អូនទាំងអស់នៅរោងគ្រោះរត់គឺលោកប្រធានសមរង្ស៊ីមួយខែយ៉ាងហោចត្រូវប្រមូលលុយទាំងអស់ផ្ដល់ឲ្យគាត់យ៉ាងហោចម្នាក់ក៏100ដុល្លារដែរអ្នកនៅក្នុងគុកយ៉ាងហោចក៏100ដុល្លារទៅ200ដុល្លារដើម្បីអីចិញ្ចឹមគ្រួសារគាត់ពីព្រោះពេលដែលមានមនុស្សនៅក្នុងខ្លួនជាប់គុកគ្រួសារជាប់គុកគឺពួកគាត់ បាត់បង់កម្លាំងពលកម្មចឹងយើងលោកវិធានសំរាំងស៊ីកាលណាគឺចាប់ណាមួយសម្រាប់ប្រជុំយប់ក៏ប្រជុំដែរកោះហៅទាំងអស់មេដឹកនាំតាមប្រទេសទាំងអស់ណាគេចាប់ពួកយើងទៀតនេះចាប់ពួកយើងទៀតដែរត្រូវបង្កើនលុយណាត្រូវប្រមូលលុយបន្ថែមជួយណាគ្នាយើងរត់ទៅថៃទៀតនេះប៉ុណ្ណេះខែនេះមនុស្សជនភៀសខ្លួន យោបាយសកម្មជនយើងរត់មកថៃប្រហែលអ្នកនេះអ្នកណាទៅម៉ាឡេប្រហែលអ្នកទៅរកកន្លែងពួកគាត់ស្នាក់នៅណាលុយឲ្យពួកគាត់ណាបើមិនបាន100 200ដុល្លារក៏បាន50ដុល្លារ60ដុល្លារដើម្បីអីបាយទឹកបណ្ដោះអាសន្នអីយ៉ាងម៉េចម៉េចគឺថាគាត់មិនដែលបានសម្រាប់ណាលោកធានសំរាំស៊ីមីងួរសុខួរបងអីឆៃអៀងបងឡុងរីពួកគាត់ខ្ញុំប្រាប់ខ្ញុំសំណោះខ្ញុំនិយាយតាមត្រង់ទៅដល់ខ្ញុំធ្វើការជាមួយពួកគាត់បានខ្ញុំដឹងណា ការអនុញ្ញាតរបស់ពួកគាត់ការទទួលខុសត្រូវពួកគាត់ទូរស័ព្ទស្មារតីបកលពួកគាត់ដើម្បីពួកគាត់ធ្វើការដោះស្រាយទទួលនិយាយខ្ញុំអសូរហើយខ្ញុំកោតទុកចិត្តពួកគាត់ខ្ញុំនិយាយតាមត្រង់ការលះបង់ពួកគាត់ការយកចិត្តទុកដាក់របស់ពួកគាត់គឺវាមហាធំធេងមហាសមុទ្រហ្មងខ្ញុំនិយាយតាមត្រង់ម៉ែឪយើងអត់ដល់ថ្នាក់ហ្នឹងខ្ញុំនិយាយជួនកាលណាខ្ញុំចង់និយាយម៉ែឪយើងខ្លះអត់គិតដល់ប៉ុណ្ណឹងទេ គាត់សកម្មជនគាត់គិតខ្ញុំប្រាប់លោកធានកម្មសខាគាត់ជាមេរបស់គាត់គូគិតហ្នឹងទៅនិយាយទៅទៅគិតគូដល់សកម្មជនរបស់ខ្លួនសួរប៉ុន្តែយើងសួរគាត់អាចយកភ្នែកមើលត្រូវបង្ហាញបើគាត់នៅតាំងខ្លួនគាត់ជាមេដឹកនាំបកសង្គ្រោះជាតិគាត់ត្រូវបង្ហាញអាភាពជាអ្នកដឹកនាំអាហ្នឹងណាត្រូវបង្ហាញអាហ្នឹងវាមិនដែលម៉ែឪ យើងធ្វើជាម៉ែឪជាឪពុកម្ដាយគេពេលគេវាយកូននៅក្នុងមុខបែកក្បាលកូនខ្លួនឯងស្លាប់នៅក្នុងមុខគេចាប់កូនខ្លួនឯងដាក់គុកសម្បីតែភ្នែកមួយយកមើលផងយើងសពជាឪពុកម្ដាយគេអាហ្នឹងខ្ញុំមិនរិះគន់ទេខ្ញុំនិយាយការពិតខ្ញុំនិយាយដោយភាពស្មោះត្រង់ហើយមិនមែនខ្ញុំនិយាយនឹងក្នុងនាមយើងបែកបាក់ក្នុងសង្គមជាតិទេមិនមែនទេ ហើយខ្ញុំបញ្ជាក់បងប្អូនណាយើងជាបពប្រឆាំងណាគ្មានអ្នកណាហាមសិទ្ធខ្ញុំមិនឲ្យនិយាយហើយក៏គ្មានអ្នកណាហាមសិទ្ធបងប្អូនមិនឲ្យនិយាយអោយតែបងប្អូននិយាយការពិតហើយសំស្របនឹងកលៈទេសៈអានឹងបងប្អូនទៅយល់អញ្ចឹងអានឹងការនិយាយរបស់ខ្ញុំខ្ញុំចង់ដាស់តឿនលោកធានកម្មសការ ហើយនឹងមនុស្សដែលនៅជុំវិញកម្មសខានឹងឲ្យយកគិតចារណាទៅណាបើតែឯងស្រឡាញ់ខ្មែរណាចង់រំដោះខ្មែរយកសម្ដីខ្ញុំទៅគិតទៅហើយបើថាខ្ញុំថាខំនិយាយមួយខ្ញុំឡើងឡើងមួយខ្ញុំក៏បានដែរមកនិយាយជាមួយគ្នាណាអានឹងខ្ញុំខ្ញុំចង់បញ្ជាក់អញ្ចឹងហើយបញ្ជាក់ថាបើគេថាសង្គមជាតិបែកបាក់អីបែកបាក់ខ្ញុំអត់ខ្វល់ទេរឿងពួកបកប្រឆាំងណាតែប៉ុណ្្នឹងឯង ណាឆ្លោះគ្នារិះគន់គ្នាវាយប្រហារគ្នាប៉ុន្តែបោះឆ្នោតសំឡេងវាកើដំណើរសយមិនខ្វល់ហើយអានឹងវាជាសារជាតិពួកសរីពួកសរីប្រទេសណាឬប្រទេសណាដែរតាមមិនពេញចិត្តគ្នាឬក៏យល់ថារឿងអីខុសគឺគេនិយាយគ្នាជាសាធារណៈណាអពុកអពុកម្នាក់អាហ៊ាននិយាយបងប្អូនបកប្រជាជនបាយបាក់គ្នា វាបាយបាក់គ្នាវាឆ្លោះគ្នារាល់ថ្ងៃគេកាប់សម្លាប់គ្នាពួកមន្ត្រីនេះមន្ត្រីនោះបាញ់គ្នាកាប់សម្លាប់គ្នាប្លន់ដីប្លន់ស្លីប៉ះគ្នាហើយសពបែបយ៉ាងនោះណាតាមន្ត្រីគ្នាវាណាយើងមើលរាល់ថ្ងៃស្រុកខ្មែរមានស្ងាត់អីណាឆ្លោះគ្នាកាប់ចាក់គ្នា ទំនាស់គ្នា ក្តីក្តាមឃើញមើលកសែតឯចុះរាល់ថ្ងៃសពពួកបបប្រឆាំងសពពួកវាតា ពួកវាកាប់សម្លាប់វារាល់ថ្ងៃតាំងពីក្រុមហូរដល់លើមើលទៅតែមានបពប្រឆាំងណាទៅឆ្លោះទៅទាស់តែងគ្នាអូរឿងគ្នាបាញ់បោះគ្នាមានទេតែពួកវាប៉ុន្តែពួកវាមាននេះមួយរឿងមួយសំខាន់អាពួកវាមន្ត្រីវាអាចឆ្លោះគ្នាបាញ់បែរវាថាហ្នឹងរឿងសង្គមតែតាមពិតសមាជិកមន្ត្រីគ្នាវាទាំងអស់ណា ឃើញទេគឺថាអានឹងអត់មែនបាក់វាទេវាអត់លឺវាជាប់បាក់វាបើយើងសូមតែពួកអំបាទអ្នកគ្រប់ត្រូលរៀងតាម Facebook អត់ដឹងណាយកមករីកគុណរូបភាពគាត់ថាអូពួកឯងបែកបាក់គ្នាទៀតអើយពួកឯងបែកបាក់គ្នាទៀតហើយណាពួកឯងសូមបីអាសមាជិកគ្នាឯងឯងអត់ចេះគ្រប់ត្រូលគ្នាពួកឯងពួកបែកបាក់គ្នាវល់វិជេរគ្នាងាប់អើយគេយកអានឹងគេទៅអបអអត់យល់ទេពួកអស់ហ្នឹងគួរក្បាលលេខគូលមិនចង់បញ្ជាក់យ៉ាង ណាហើយបើនិយាយផ្ទៃក្នុងពួកវាវិញបាយបាក់គ្នាមិនលេងទេប៉ុន្តែវាអត់ហ៊ាននិយាយពួកកុំនេះណាជាភាសារឿងផ្ទៃក្នុងផ្ទាល់តែម្ដងបើយកមកនិយាយមេដឹកនាំនេះអាក្រក់មេដឹកនាំនោះអាក្រក់បើណាមួយហ៊ាននិយាយបាញ់ឯងចោលជាប់គុកឥឡូវវាខុសពីពួកយើងហើយណាណាតែមិនដឹងថាហ៊ុនសែនពុកឲ្យលួយលួចប្រពន្ធគេ កាត់ដីឲ្យយួន ឲ្យយួនចូលស្រុកណាសម្បទានដីឲ្យចិនឲ្យយួនក៏ចេះយួនក៏ចេះចិនណាណាមិនដឹងបើសួរថាណាហ៊ាននិយាយណាខ្ញុំជឿថាមនុស្សក្នុងបកប្រជាជនច្រើនណាស់ហ្នឹងហើយនៅណាដែលមិនដឹងថាបកប្រជាជនខ្លួនឯងពុករលួយសំបីតែអាមន្ត្រីនៅក្នុងនោះមិនហ៊ានរិះគន់មេខ្លួនឯងផងណាអត់អត់ហ៊ាននិយាយទោះបីដឹងអាមេខ្លួនឯងពុករលួយលួយជាតិមិនក៏បិទមាត់ដែរបិទស្ទះមាត់ដែរ រស់នៅមិនស្មើនឹងសត្វផងហ្នឹងកាលណាបើយើងចង់និយាយថាមនុស្សឃើញអីនិយាយហ្នឹងនិយាយការពិតនិយាយដោយស្របទៅតាមមនសិការរបស់ប្រទេសមិនទៅលាក់បាំងទង្វើអាក្រក់ទង្វើថោកទាបជាពិសេសទង្វើលួចប្លន់ពុករលួយជាតិហ្នឹងហើយខ្លួនឯងជាមន្ត្រីបកប្រជាជនឃើញមេខ្លួនឯងពុករលួយលួចប្រាប់ជាតិអត់ហ៊ាននិយាយមកចាប់ទុកខ្លួនឯងជាមនុស្សយ៉ាងម៉េចទៀតណា វាអត់ស្មើសាស្ត្រទេខ្ញុំចង់បញ្ជាក់អញ្ចឹងណាវាអត់ស្មើសាស្ត្រទេប៉ុន្តែរឿងសំខាន់វាថាវានៅតែអួតថាពួកវាអត់បែកបាក់ពួកវាអត់ឆ្លោះគ្នាអីហ្នឹងដូចថាអីដោយសារពួកវាអត់មានអេនិយាយញ៉ៃគឺយើងនិយាយតាមខែភួរគ្នាក្នុង Facebook ដូចយើងណាហ្នឹងហើយបាទដូចខ្ញុំបញ្ជាក់ពួកកុំមុនីហ៊ាននិយាយប៉ះពាល់មេដកតំណែងចោលគុកបាញ់ឲ្យចោល ប្របីនេះពួកវាចឹងខ្ញុំមើលម្នាក់ដែលនិយាយរីគុណជាភារាឥឡូវទៅមិនហើយគេចាប់ដាក់គុកបាត់ហើយក្រោយមកចេញមកសុំទោសណាអយល់ណានៅសង្គមប្រជាធិបតេយ្យប្រទេសដែលគោរពច្បាប់កាលណាមានមន្ត្រីរិះណាមួយពលរដ្ឋណាមួយរិះគន់មន្ត្រីណាមួយពុកអលួយអញ្ញាធោគេចាប់ដើមស៊ើបអង្កេតភ្លាម យល់ណាគេមិនមែនទៅចាប់អ្នកដែលនិយាយបកអាក្រាតរឿងមន្ត្រីនឹងពួកអលួយយកមកដាក់គុកឬគម្រាមកំហែងទេគេចាប់ដើមស៊ើបអង្កេតអ្នកនឹងវិញយល់ណាភាពខុសគ្នាត្រង់ហ្នឹងណាត្រង់ហ្នឹងហ្នឹងហ្នឹងឥឡូវយើងត្រឡប់មករឿងយើងវិញអញ្ចឹងលោកប្រធានកម្មសនាគាត់ត្រូវតែ អឺធ្វើការងារហ្នឹងហើយជាភាសាហ្នឹងគឺថាក្រៅពីចំណុចហ្នឹងគាត់ត្រូវតែយ៉ាងម៉េចបើថាអាចគាត់ចេញទៅក្រៅប្រទេសគាត់តាហាបានតាខ្ញុំជឿថាខ្ញុំនិយាយតាមត្រង់គឺថាលោកវិធានកម្មសុខាមិនដែលរត់ចោលស្រុកខុសខ្ញុំបោះអក្រាតមិនមែនថាបោះអក្រាតខ្ញុំនិយាយការពិតឲ្យដឹង បងប្អូនចាំកាលបងឈុនក៏រត់មកក្រៅប្រទេសជាវរីក៏រត់ក្រៅប្រទេសណាអឡូហើយការពួកខ្ញុំរត់មកក្រៅប្រទេសខ្ញុំលោកឆាប់ចានីលោកម៉ែណាតលោកអៀចាណាហើយបងឈុនក៏រត់កាលនោះបងឈុនគាត់គេចាប់បាននៅព្រំដែនជឿដាក់គុកទៅជាវរីក៏រត់ គាត់មិនរត់ទេគាត់ទៅប្រជុំនៅអង់គ្លេសមុនហើយគាត់អត់ត្រឡប់វិញហ្នឹងហើយខ្ញុំរត់មកមុនខ្ញុំរួចខ្លួនអៀចាណាឆាមចានីម៉ែណាបងលងជនគាត់រត់មកកសោពួកគាត់ហ្នឹងណាគេចាប់បានបងជនមួយដោយសារបងជនគាត់ពាក់មួកឲ្យគាត់បន្លំខ្លួនគេចាប់បានក្នុងដែនគេចាប់ឆ្នាំ2005ហ្នឹង khả năng đụng thiên cầm ra vào hột mò này hột mò ở kia <laughs> thích thọ đằng rồi hột đó lắng nghe rốt rốt mò kia số thật nhiều kia để chờ này số qua rồi còn rốt đấy rốt para mua hai mà qua tao quên số rằng trong mình mạnh với bọn sẽ về chứ ai ấy ចាំពេលណាមួយខ្ញុំនិយាយអាហ្នឹងណាចាំពេលណាមួយចាំខ្ញុំនិយាយរឿងហ្នឹងបងប្អូនអាចចង់ដឹងណាហ្នឹងហើយមានប៉ុណ្្នឹងឯងអញ្ចឹងបើអាចគាត់រត់មកក្រៅប្រទេសហ្នឹងឥឡូវនិយាយពិបាកណាគាត់មានសិទ្ធិជិះឡានឯងសុបាយយ៉ាងគាត់រត់មកមកក្រៅប្រទេសបកកើតរដ្ឋាភិបាលបង្រួបបង្រួមជាតិក្រៅប្រទេសដូចហើយជាមួយលោកធានសំរងស៊ីដោយពួកភូមិមានទៅណាហើយកាសទៅកាលណាអញ្ចឹងគាត់ចេញមកក្រៅ ចង់ហ៊ុនសែនធ្វើអីក៏គេទទួលស្គាល់ដែរ100%ហ្មងអញ្ចឹងមានតែការរៀបចំបោះឆ្នោតអន្តរជាតិការចរចាឡើងវិញសង្គ្រោះជាតិគ្រោះឡើងវិញគឺអានោះ perfect ហ្មងប្រឡងផ្លូវគឺច្បាស់លាស់ហ្មងពីព្រោះបើគាត់នៅក្រៅស្រុកហើយលោកហ៊ានសំរងស៊ីនៅក្រៅស្រុកទៀតផ្លាស់នាំសង្គ្រោះជាតិកពូលពូលទាំងសពទាំងអស់នៅក្រៅស្រុកហើយចប់ហ្មងហ៊ុនសែនអត់ហ្មង គឺបណ្ដាញឲ្យបានមកហើយអន្តរជាតិ100%គឺថាជាន់កហ៊ុនសែនលៀនដាល់ត្រូវតែទទួលយកមកអានឹងចឹងហើយអានឹងគឺឆាប់ហ្នឹងដំណោះស្រាយទៅប៉ុណ្ណឹងចប់មកហើយនឹងដំណោះស្រាយអាចឈានទៅរកការបោះឆ្នោតឆ្នាំ2023ដល់ឆាប់ហើយបើថាហ៊ុនសែនប្រឆាំងអានឹងយើងបន្តឆ្នាំ2028ទៀតក៏មិនដែរឬអាចបោះឆ្នោតមុននឹងទៅទៀតអាចថាបានមកគេដាក់ទណ្ឌកម្មគ្រប់ជ្រុងជ្រោយយើងធ្វើដំណើរនយោបាយការទូតក្រៅប្រទេស ស្រុកគ្នាគាត់ឲ្យលោកធានគាត់លោកប្រធានសំរងស៊ីស្រាក់ដៃគ្នាតស៊ូនយោបាយការទូតក្រៅប្រទេសណាសពបែបយ៉ាងគឺចប់ហ្មងរដ្ឋាភិបាលហ៊ុនសែននឹងខ្លាយយករដ្ឋាភិបាលខុសច្បាប់សពបែបយ៉ាងទាំងអស់គឺ isolate គឺងាប់ឯងបើឯងរស់អត់ស្អាតណាយល់ហ្មងយល់អានេះមានប៉ុណ្្នឹងឯងអញ្ចឹងយើងគួរតែគិតពិចារណាទៅហើយលោកយើងកំសារា អាហ្នឹងខ្ញុំបញ្ជាក់គួរតែធ្វើរឿងហ្នឹងអញ្ចឹងខ្ញុំបញ្ជាក់ថាគាត់បើសំណោះស្រ័យងាយយើងទី1គ្រប់គ្នាត្រូវតែរំលឹកគាត់ជំរុញគាត់ឲ្យពង្រឹងស្មារតីសាមគ្គីជាមួយលោកធានសំរងស៊ីនៅក្នុងបកហ្នឹងឡើងវិញជប់ស្ដាប់ពួកអាមីអាថោមជុំវិញមិនបានការទាំងអស់ពួកអាវីសមរភូមិពួកអានុបផ្ទៃក្នុងបកប្រជាជនទាំងអស់ហ្នឹងអាហ្នឹងចំណុចទី1ចំណុចទី2គាត់ត្រូវតែធ្វើខ្លួនឲ្យសមជាអ្នកទោះ đấy đang nạp tương lai chẳng thi đấy đấy thì bay có thử thể dốc chất tục đại nhé sẽ mang cho bọc luôn là ro cru thì thưa ba thì quay đom thì chắp đạo cô nó rút một phiếc luôn kéo một tê sao bạn ra có thể do chất tục đạo chụp bút của kê đúng theo một trận khang nào theo thì buôn mai có thử rút một rào một tí mà nè có chơi một bao ណាដើម្បីរៀបចំឲ្យពង្រឹងការសាមគ្គីភាពស្រាក់ដៃគ្នាជាមួយលោកធានសំរងស៊ីអាហ្នឹងទើបធ្វើឲ្យមានតម្រោះស្រាលនយោបាយនៅកម្ពុជាស្រាប់ហើយបើថាធ្វើដូចគាត់អញ្ចឹងបើគាត់នៅតែបន្តអញ្ចឹងទៀត2023ដំណោះស្រាយនយោបាយអត់ទៅណាមិនណែតនឹងនៅកាន់អំណាចមិនណែតពឹងហើយបើគាត់នៅធ្វើអញ្ចឹងទៀតហ៊ុនសែនមើលបើហ៊ុនសែននៅកន្លាស្រួលហ៊ុនសែននឹងឲ្យគាត់នៅបន្តរស់នៅក្នុងអាការ ជាប់គុកដោយគ្មានទោសគ្មានបៃរស់នៅរបៀបយ៉ាងសบายហឺហាជាអ្នកទូខ្លែងខ្លាយនឹងរហូតដល់ឆ្នាំ2028បោះឆ្នោតទៀតឆ្នាំទៀតដល់យើងគ្រប់គ្នាណាយអ្នកសកម្មជនសង្គមជាតិមួយចំនួនចាស់អស់លែងចង់ធ្វើនយោបាយលោកប្រធានសំរងស៊ីក៏ដូចហត់ក៏លែងចង់អ្នកផ្សេងចឹងបណ្ដែបការផ្ដោតទាំងអស់ គាត់ថាគាត់ខ្វល់គាត់មានលុយមានឡានមានវិឡាមានអីគាត់ខ្វល់អីគាត់ណាហ្នឹងហើយព្រោះគាត់មិនមែនដូចអ្នកទោសដូចយើងទេណាអ្នកទោសដូចគ្រប់គ្នាណាដូចខ្ញុំបញ្ជាក់អង្ដាមយើងគ្រប់គ្នាអត់ធ្វើការតែមួយខែពីរខែបីខែមកបាយស៊ីបានទេណាខ្ញុំថាឡើយយើងសូម្បីដាក់បើក្រុមហ៊ុនរស៊ីអីដល់ហ៊ានដល់អត់ធ្វើការតែមួយខែពីរខែដួលក្រុមហ៊ុនបានហ្នឹងខ្ញុំថាឡើយមាន ណាផ្ទះនៅបាស៊ីលក់ក្រុមហ៊ុនសងគេទៀតមកផងមិនគាត់ផងគេគាត់អ្នកនយោបាយហ្នឹងខ្ញុំបញ្ជាក់ថាអ្នកនយោបាយស្រុកខ្មែរមានពឹងអីទេពឹងប្រាក់ខែរដ្ឋទេមុខជំនួយលរនយោបាយខ្លួនហ្នឹងណាមានរស៊ីអីទេណាហើយគាត់ជាប់គុក3 4ឆ្នាំអីនៅមានលុយមានឡានមានវិឡាប៉ុណ្ប៉ុណ្ណាអីច្រើនទៀតមានចំការពហិចំការបន្ថែម មានលុយទៅចែកអំណោយហើយកថានេះនេះមិនមែនរឿងលេងធម្មតាទេអញ្ចឹងខ្ញុំបញ្ជាក់ណាអារម្មណ៍ដែលយើងត្រូវគិតទាំងអស់គ្នាទៅហ្នឹងហើយខ្ញុំមិនមានអីច្រើនទេហ្នឹងហើយខ្ញុំវាប៉ុណ្្នឹងទេហើយសូមអរគុណបងប្អូនអរគ្នាហ្នឹងហើយហើយហើយជិះអាចជួបគ្នាលេងទៀតថ្ងៃនេះក៏មិនដឹងថ្ងៃស្អែកក៏មិនដឹងហើយអឺសូមអរគុណដល់អ្នកថែសារសុខភាពហើយបញ្ជាក់រឿងមួយ ខ្ញុំកើតកូវីដទេបងប្អូនឥឡូវហ្នឹងខ្ញុំឆ្លងតែខ្ញុំនៅកូវីដខ្ញុំឆ្លងកូវីដអូមីក្រុងហ្នឹងហើយប៉ុន្តែធម្មតាដូចជាអត់មានអីទេអឺគឺសុខភាពល្អធម្មតាហើយក្លិនហ្នឹងឯងមានទាំងអស់បើខ្ញុំតេស្ត positive ណាអឺអូមីក្រុងហ្នឹងហើយអឺចឹងទេអឺបងប្អូនមួយចំនួនដែលព្រួយបារម្ភអំពីសុខភាពខ្ញុំខ្ញុំក៏សូមអរគុណដែរខ្ញុំអត់អីទេអ គឺសុខភាពល្អធម្មតាហ្នឹងហើយមិនមានបញ្ហាអីទេហ្នឹងហើយគាត់នឹងឆ្លងហ្នឹងហើយហ្នឹងហើយហើយក៏សូមជូនពរបងប្អូនទាំងអស់គ្នាថែរក្សាសុខភាពទាំងអស់គ្នាកុំមើលស្រាលអីសូមថែរក្សាសុខភាពហើយជាពិសេសអឺលាងដៃណាពាក់ម៉ាស់ហើយជាពិសេសជៀសវាងការជួបជុំគ្នាបើខ្ញុំចាំខ្ញុំ ឆ្លងឆ្លងពេលដូចខ្ញុំទៅភ្ជាប់ពាក្យមិត្តភ័ក្តិក៏មិនដឹងណាកាលពីថ្ងៃសៅរ៍ខ្ញុំបញ្ជាក់បងប្អូនខ្ញុំទៅភ្ជាប់ពាក្យមិត្តភ័ក្តិមួយផ្លែតទៅគេណែផ្ទះនៅកន្លែងទៅហើយខ្ញុំចូលមួយផ្លែតខ្ញុំត្រឡប់វិញតែខ្លាចឆ្លងព្រោះគេបហាមិនដែរមកមកមកឆ្លងមែនបាទពីថ្ងៃតែ positive ឈឺលោកហ្នឹងហើយបាទឡើយអត់អីទេណាខ្ញុំបញ្ជាក់គឺអត់អីទេឡើយអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាសូមជូនពរសុខភាពល្អបាទ ส่งออกคนมา